في خمس دقائق في الدقيقة الخامسة نبدأ جاهز بسم الله الرحمن الرحيم إن الحمد لله نحمده تعالى ونستغفره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 وعلمنا ما ينفعنا وزدنا علما ثم أما بعد فالسلام عليكم ورحمة الله وبركاته อัลฮัมดุลิลละនឹងសូមគោរពស្វាគមន៍ចំពោះបងប្អូនទាំងអស់ដែលកំពុងតែតាមដានកម្មវិធីបកស្រាយអំពីច្បាប់អ៊ីស្លាមរបស់យើងនៅតាមតាមរយៈទំព័រវេទិកាអប់រំពីអ៊ីស្លាមនៅពេលនេះអัลฮัมឌុលីឡាកម្មវិធីរបស់យើងថ្ងៃនេះមានការអញ្ជើញចូលរួមពីសំណាក់អ៊ូស្តាសមូសាប៊ិនអាហ្មាត់ហើយក៏ដូចជាអ៊ូស្តាសវ៉ាសាលីប៊ិនសាឡេសូមគោរពស្វាគមន៍ចំពោះអ៊ូស្តាសទាំងពីរដែល ចំណាយពេលវេលាដើម្បីចូលរួមកម្មវិធីរបស់យើងនៅថ្ងៃនេះជាងប្រធានបទរបស់យើងដូចបានបញ្ជាក់ជូននៅក្នុង poster កាលពីថ្ងៃមិញរួចហើយគឺយើងនិយាយអំពីប្រធានបទតកតងនឹងកំហុសឆ្គងមួយចំនួន របស់អ្នកប្រតិបត្តិសាឡាជាកំហុសរបស់ អ្នកសាឡាតមួយចំនួនដែលគាត់ធ្វើដែលជួនកាលអាចថាគាត់មិនដឹងថាវាជាកំហុសអញ្ចឹងនេះវាជាការរំលឹកវាជាការ ដាស់តឿនសម្រាប់ទាំងអស់គ្នាទាំងរូបយើងខ្ញុំទាំងអស់គ្នាក៏ដូចជាបងប្អូនទាំងអស់គ្នាដែលវាជាកាតព្វកិច្ចមួយសំខាន់នៅក្នុងការរស់នៅរបស់យើងក្នុងនាមជាអ្នកមូស្លីមជាការពិត ការសាឡាត់នៅក្នុងអូកាម៉ាអ៊ីស្លាមនៅក្នុងសាសនាអ៊ីស្លាមរបស់យើងមានតួនាទីមានសារៈសំខាន់ធំធេងមែនទែនបើយើងពិនិត្យទៅលើរុកុនអ៊ីស្លាមមូលដ្ឋានគ្រឹះអ៊ីស្លាមទាំង5គឺអឺ ការសាឡាត់ការថ្វាយបង្គំឬក៏ការសាឡាត់នេះគឺនៅរុកុនទី2គោលគ្រឹះទី2បន្ទាប់ពី shahadat alla ilaha illallah ដោយមានបញ្ជាក់នៅក្នុងហាឌីសមួយដែលនប៊ីសល្លឡោះអាឡៃសាឡាមលោកបានមានប្រសាសន៍ថាប៊ូនីយ៉ាលអ៊ីស្លាមអាឡា50 shahadat alla ilaha illallah wa anna muhammadan rasulullah wa iqamis salah wa ita'iz zakah wal hajj wa sawmi ramadana មានន័យថាអ៊ីស្លាមជាការពិតសាសនាអ៊ីស្លាមត្រូវបានគេតាក់តែងឬក៏បង្កើតឡើងឈរលើមូលដ្ឋានគ្រឹះ5យ៉ាង5ទី1គឺការពោលពាក្យ shahada ការពោលពាក្យទទួលស្គាល់ថាអល់ឡោះជាម្ចាស់ គឺជាម្ចាស់តែមួយនិងអឺគឺជាម្ចាស់ដែលត្រូវបានគេគោរពដល់ពិតប្រាកដគ្មានម្ចាស់ណាផ្សេងក្រៅពីទ្រង់ទេហើយមួយទៀតគឺយើងទទួលស្គាល់ ឡើងសាក់សីទទួលស្គាល់ថាព្យាការីមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសឡាំគឺជាព្យាការីឬជាអ្នកនាំសាររបស់អល់ឡោះជាម្ចាស់បន្តមកទៀតរកុនទី2គ្រឹះទី2នៅក្នុងដែលបានបញ្ជាក់នៅក្នុងហាឌីសនៅក្នុងប្រសាសន៍របស់ព្យាការីនេះគឺ ការសាឡានេះឯងការថែរក្សាឬក៏ការបញ្ចោះសាឡាអញ្ចឹងវាអឺមានសារៈសំខាន់មែនទែនដែលគប្បីឬក៏ត្រូវតែអ្នកមូស្លីមទាំងអស់ធ្វើការយកចិត្តទុកដាក់ព្យាយាមរៀនសូត្រធ្វើយ៉ាងណាបំពេញវា អនុវត្តវាឲ្យបានត្រឹមត្រូវស្របទៅតាមសុណាស់របស់នប៊ីយើងមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាមព្រោះថាដូចយើងបានជ្រាបស្រាប់ទាំងអស់គ្នាថាការសាឡាតឬក៏គ្រប់អ៊ីបាដតគ្រប់ការគោរពសក្ការៈទាំងអស់គឺទាមទារឲ្យយើងមានភាពអ៊ីខ្លាសមានភាពស្មោះត្រង់ស្មោះសរទៅចំពោះអល់ឡោះស៊ុបហានាវតាឡាជាចាំបាច់ហើយក្នុងនោះក៏ទាមទារឲ្យយើងធ្វើតាមសុណាស់ធ្វើតាមគេហៅថាអលមូតាបាធ្វើតាមអ្វីដែលជាលំអាន អំពីព្យាករយើងមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាមការសាឡានេះដែរគឺជា កិច្ចប្រតិបត្តិដែលត្រូវបានអល់ឡោះជាម្ចាស់ជំនុំជម្រះមុនគេបង្អស់នៅថ្ងៃបរលោកឬក៏ថ្ងៃគីយ៉ាម៉ាត់ហើយវាជាអាចថាជាជាគ្រឹះមួយដែលអាចវាយតម្លៃទៅលើទង្វើផ្សេងផ្សេងទៀតក្រៅពីនោះដោយមានបញ្ជាក់នៅក្នុងប្រសាសន៍របស់ជាករយើងមហាម៉ាត់សល្លឡោះអាឡៃសាឡាមដែលលោកបានបញ្ជាក់ថាអវលម៉ាយូហាសាប៊ូប៊ីហ៊ីលអាប់ឌូយ៉ោមលគីយ៉ាម៉ាត់អស្សាឡាទូហ្វអ៊ីនសាលូហាត់សាលូហាសាអ៊ីរអាម៉ាលីហ៊ី វ៉ាអ៊ីនហ្វាសាដិតហ្វាសាដាសាអ៊ីរូអាម៉ាលីហ៊ីហាឌីសនេះមានន័យថាអឺកិច្ចប្រតិបត្តិឬក៏ការបប្រតិបត្តិដំបូងគេបង្អស់ដែលអល់ឡោះជាម្ចាស់នឹងជំនុំជម្រះសួរនាំមុនគេនៅថ្ងៃបរលោកនោះគឺការសាឡាតនេះឯងហើយប្រសិនបើការសាឡាតរបស់គាត់ការអនុវត្តសាឡាតរបស់គាត់នៅលើលោកីនេះបានល្អបានន័យថាគ្រប់ទង្វើកិច្ចបប្រតិបត្តិផ្សេងៗរបស់គាត់នៅលើលោកីនេះគឺល្អដូចគ្នាផ្ទុយទៅវិញប្រសិនបើការប្រតិបត្តិសាឡាតនេះមិនបានល្អទេ គេចាត់ទុកថាការ អឺទង្វើផ្សេងផ្សេងទៀតដែលជាការបដិបត្តិការគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់របស់គាត់នោះគឺมันបានត្រឹមត្រូវដូចគ្នាជាងនេះវាសអឲ្យឃើញពីសារៈសំខាន់នៃការសាឡាត់នេះឯងហើយការសាឡាត់នេះទៀតគឺវាជាការបញ្ជាក់ភាពខុសគ្នារវាងអ្នកដែលគោរពតាមអល់ឡោះជាម្ចាស់ដែលយើងហៅថាអ្នកដែលមានអ៊ីម៉ាន់អ្នកដែលជឿជាមួយនឹងអល់ឡោះជាម្ចាស់និងអ្នកដែលមិនមានអ៊ីម៉ាន់ជាមួយនឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡាព្រោះអឺ មានការបញ្ជាក់នៅក្នុង បន្ទូលរបស់អល់ឡោះជាម្ចាស់ថា fa in tabu wa aqamu as-salata wa atu az-zakata fa ikhwanukum fi ad-din wa nufassilu al-ayati liqaumin ya'lamun នៅក្នុងសូរ៉ាអតតោបាចំពោះតោបាវេខ្យខណ្ឌឬក៏អាយតទី11បានន័យថាប្រសិនបើពួកគេធ្វើការសុំខមាទោសសុំការលើកលែងទោសពីអល់ឡោះជាម្ចាស់បន្ទាប់មកពួកគេធ្វើការគោរពបដិបត្តិសាឡាតវ៉ាអាទុសហ្សាកានិងពួកគេបរិច្ចាគហ្សាកាត់បាទថា កតបកិច្ចក្នុងការចំណាយទ្រព្យសម្បត្តិរបស់គាត់នៅផ្លូវរបស់អល់ឡោះនោះហ្វៃខ្វានុគុំហ្វីទីនពួកគេគឺជាអ្នកដែលរួមជំនឿជាមួយនឹងពួកអ្នកទាំងអស់គ្នាបើនេះប្រសិនបើពួកគេនោះទាំងនោះមិនព្រមអនុវត្តឬក៏បដិបត្តិការសាឡាទេពួកគេមិនត្រូវបានរាប់ថា ជាអ្នកដែល បងប្អូនរួមជំនឿជាមួយនឹងពួកអ្នកទាំងអស់គ្នានោះទេអញ្ចឹងវាជាផ្នែកមួយដែលបញ្ជាក់ថាការសាឡាតគឺធ្វើឲ្យយើងមានការបែងចែកគ្នាអឺ រវាងអ្នកដែលអ៊ីស្លាមរវាងអ្នកដែលជឿទៅចំពោះអល់ឡោះជាម្ចាស់និងអ្នកដែលមិនជឿចំណុចមួយទៀតការសាឡាត់នេះដែរគឺជារនាំងដែលបាំងហាមឃាត់យើងអំពីប្រការអាក្រក់ឬក៏ប្រការដែលមិនសមរម្យផ្សេងផ្សេងទៀតដោយដោយដែលមានបញ្ជាក់នៅក្នុងបន្ទូលរបស់ Allah Subhanahu wa Ta'ala ថា Inna as-salata tanha 'anil fahsha'i wal munkar ជាការពិតការសាឡាត់នោះ គឺបានហាមឃាត់ឬការពារ អំពីប្រការអលហ្វាហ្សាប្រការហ្វាហ្សាគឺប្រការដែលអាក្រក់ទាំងផ្នែកអតចរិតនិងផ្នែកកាយវិការវលមុងការប្រការដែលម៉ាក់សៀតដែលខុសឆ្គងជាមួយនឹងអល់ឡោះស៊ុបហានាហ៊ូវតាឡាហើយការសាឡាត់នេះផងដែរវាជាបណ្ដាំចុងក្រោយរបស់ជាករយើងមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំមុនពេលដែលលោកទទួលមរណភាពទៅគឺនៅពេលដែលជំងឺគាត់រឹតកាន់តែខ្លាំងកាន់តែ ធ្ងន់ទៅលោក នៅតែ ផ្ដាំថាអស្សាឡាអស្សាឡាបានន័យថាចូលអ្នកទាំងអស់គ្នា ពួកអ្នកទាំងអស់គ្នាថែរក្សាការសាឡាត់នេះឲ្យបានល្អអញ្ចឹងថែរក្សាទាំងការគោរពពេលវេលា ថែរក្សាទាំងការបំពេញក្បួនខ្នាតរបស់វាឲ្យដូចតាមអ្វីដែលជាគ្រីយើងមហាម៉ាត់សល្លោះហើយស្លាមបានសាឡាត់ព្រមមានហាឌីសមួយផ្សេងទៀតដែលលោកបានបញ្ជាក់ថាសលលូកាម៉ារ៉ៃធូមូនីអូសលីចូលពួកអ្នកទាំងអស់គ្នាធ្វើការបដិបត្តិឬក៏ប្រតិបត្តិសាឡាត់ដោយដែលពួកអ្នក បានឃើញខ្ញុំកំពុងតែសាឡាត់ដូចនេះដែរអញ្ចឹងវាជា កិច្ចវាជាចំណុចមួយសំខាន់ហើយវាតេតទៅនឹងប្រធានបទរបស់យើងគឺយើងនិយាយអំពីកំហុសឆ្គងមួយចំនួនដែលអាចនឹងកើតមានចំពោះអ្នកដែលប្រព្រឹត្តសាឡាតបប្រតិបត្តិសាឡាតនេះហើយដូចខ្ញុំលើកឡើងខាងដើមមកបាញ់មិញថាជួនកាលគាត់អាចដឹងខ្លួនថាធ្វើខុសឬក៏ជួនកាលគាត់មិនដឹងថាជាទូទៅខ្ញុំជឿថាអ្នកដែលដឹងថាធ្វើខុសហើយគាត់មិនគួរឬក៏ច្បាស់ជាគាត់មិននៅតែបន្តធ្វើខុសទៀតទេតែជួនកាលគាត់ដឹងថាវាមិនខុសគាត់ថាធ្វើទៅត្រឹមត្រូវបានផលបនពីអល់ឡោះស៊ុបហានូវតាអាឡាអញ្ចឹង កតានេះហើយជាជាជាចំណុចឬក៏ជាប្រកាសជាជំរុញឲ្យពួកយើងខ្ញុំអឺលើកនៅប្រធានបទនេះឡើងដើម្បីជាការរំលឹកមិនមែនជាការកាត់ឋានណាម្នាក់យ៉ាងម៉េចអីយ៉ាងម៉េចទេ គឺយើងការដែលយើងលើកឡើងនៅក្នុងប្រធានបទរបស់យើងនេះគឺផ្អែកទៅលើផោះតាងផ្អែកទៅលើអំណះអំណាងអំពីកូរ៉ានក៏ដូចជាអំពីសុណាស់របស់ ជាក្រយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយសង្ឃឹមថាអ្វីដែល យើងខ្ញុំទាំងអស់គ្នានឹងឧស្សាហ៍ទាំងពីរបានលើកឡើងនៅពេលបន្តិចទៀតនេះវាជា កតិវាជាចំណុចមួយអឺជួយឲ្យបងប្អូនយើងធ្វើការស្វែងយល់ឬក៏ស្រាវជ្រាវបន្ថែមទាក់ទងនឹងច្បាប់នៃសាសនាឥស្លាមរបស់យើងព្រោះជាទូទៅអត់មាននរណាម្នាក់ចេះគ្រប់សពគ្រប់ប្រការនៅក្នុងច្បាប់នៃសាសនាឥស្លាមទេគឺតែតែមានចំណុចខ្វះខាតតិចនិងច្រើនអាស្រ័យទៅលើការស្រាវជ្រាវអាស្រ័យទៅលើការប្រឹងប្រែងតស៊ូរៀនសូត្ររបស់បុគ្គលមួយមួយអញ្ចឹងចូលមកដល់ប្រធានបទរបស់យើងគឺ ខ្ញុំសូមឲ្យឧស្សាហ៍វ៉ាសាលីអឺដល់ការបកស្រាយតកតនៅកំហុសឆ្គងមួយចំនួនដែលអ្នកសាឡាត់របស់យើងគាត់បានប្រព្រឹត្តហើយជួនកាលដែលជាកំហុសឆ្គងយ៉ាងម៉េចខ្លះនឹងសូមក្រុមជួយឧស្សាហ៍ដើម្បីចូលរួមក្នុងកម្មវិធីរបស់យើង Falyatafadal بسم الله الرحمن الرحيم الحمد لله رب العالمين wassalatu wassalamu ala asyrafil anbiya wal mursalin Nabi Jina Muhammad wa ala alihi wa sahbihi ajma'in amma ba' Assalamualaikum warahmatullahi ta'ala wabarakatuh Assalamualaikum. Alhamdulillah Akun sembrang Ustaz Osman Kodaja Ustaz Musa nungkam nungkam Islam tam ដែលយើងតែងតែចូលរួមក្នុងកម្មវិធីបកស្រាយក្នុងក្រមច្បាប់របស់សាសនាអ៊ីស្លាមតាមលទ្ធភាពដែលពួកយើងអាចធ្វើទៅបាន lah ហើយនៅក្នុងថ្ងៃនេះក៏សូមអរគុណសម្រាប់បងប្អូនរបស់យើងដែលកំពុងតែតាមដាននៅក្នុងកម្មវិធីបកស្រាយច្បាប់ស្ដីអំពីកំហុសឆ្គងមួយចំនួនរបស់អ្នកដែលប្រតិបត្តិសម្បាយ៉ាងឬក៏ប្រតិបត្តិសាឡានេះយើងឃើញហើយថាសារៈសំខាន់នៃសាឡាដោយដែលឧស្តាហ៍អ៊ូស្មានបានលើកឡើង នៅក្នុងអឺប្រធានបទនេះ ដែលភ្ជាប់មកជាមួយ នៅបន្ទូលរបស់អល់ឡោះនិង ប្រសាសន៍របស់នប៊ីយើងមូហាម៉ាឌុនសាឡាមយើងឃើញថា សម្បះយ៉ាងនេះគឺមានសារៈសំខាន់ណាស់រហូតដល់ហាឌីសបញ្ជាក់រវាងញែករវាងអ្នកដែលដែលប្រតិបត្តិសម្បះយ៉ាងចាត់ទុកជាអ្នក ដែល មានជំនឿហើយអ្នកដែលបោះបង់ការប្រតិបត្តិសាឡាត់ដោយចេតនាចាត់ទុកជាអ្នកដែលមានជំនឿអញ្ចឹងមានន័យថាវាជាវាជាលក្ខណៈដែលមាន ទំហំធំធេងណាស់សម្រាប់ច្បាប់សាសនាអ៊ីស្លាមដូចគ្នាដែរយើងឃើញថាអ្វីដែលលោកស្តស្មាតបានលើកឡើងដែលខ្ញុំចាប់អារម្មណ៍បំផុតនៅក្នុងពេលដែល ភាគរៃរបស់អល់ឡោះ ជីវិតចុងក្រោយរបស់លោកឬក៏យើងអាចថាដង្ហើមចុងក្រោយរបស់លោកគឺលោកបានរំលឹកអំពីអសឡាអសឡាមានអ្នកចូលពួកអ្នកទាំងអស់គ្នាប្រតិបត្តិសឡាពិតមែនតែលោកនៅពេលនោះនិយាយទៅកាន់មិត្តសម្លាញ់របស់លោកជាហៅថាសាហបិតរបស់លោកក៏ប៉ុន្តែវាដិតដាមនៅក្នុងដួងចិត្តរបស់អ្នកកាន់សាសនាអ៊ីស្លាមពីព្រោះវាគួរណាស់តែព្យាការីរបស់អល់ឡោះរំលឹកអំពីអ្វីដែលមានសារៈសំខាន់សម្រាប់ លោកីនេះបើយើងគិតណាឧទាហរណ៍ទ្រព្យសម្បត្តិឬក៏កូនចៅដែលលោកថាជីវិតរបស់លោកនឹងត្រូវអស់ប៉ុន្តែបែរទៅជាលោករំលឹកថាចូលអ្នក ប្រតិបត្តិសាឡាតចូលអ្នកប្រតិបត្តិសាឡាតអញ្ចឹងមានន័យថាវាមានសារៈសំខាន់ណាស់វាមានសារៈសំខាន់មែនទេដូច្នេះកាលណាយើងដឹងថាទម្រង់នៃការប្រតិបត្តិនោះវាមានសារៈសំខាន់អញ្ចឹងយើងក៏គួរតែនាំគ្នាស្វែងយល់ឲ្យបានច្បាស់ថាធ្វើយ៉ាងណាកុំឲ្យ មានកំហុស ដោយចេតនាឬក៏ដោយតាមរយៈនៃការមិនស្វែងយល់អំពីក្រឹតក្រមច្បាប់នេះជានៅក្នុងការដាស់តឿនរំលឹករបស់ខ្ញុំ នៅក្នុងថ្ងៃនេះខ្ញុំសូមចូលរួម លើកឡើងអំពី ចំណុចមួយចំនួនដែល ពាក់ព័ន្ធនឹងកំហុសឆ្គងរបស់អ្នកប្រតិបត្តិសាឡាត់ទីមួយខ្ញុំសូមចាប់ផ្ដើមពីចំណុចនៃការចាប់ផ្ដើមសាឡាត់គឺការឈរយើងដឹងទាំងអស់គ្នាហើយថាការឈរនៅក្នុងកិច្ចប្រតិបត្តិសាឡាត់នេះ គឺជាកតបកិច្ចអញ្ចឹងមានន័យថាកាលណាវាជា កតបកិច្ចនេះដែលយើងហៅថាជារុគុណណាចាំបាច់ត្រូវតែមានក្នុងការធ្វើអ៊ីបាដាតមួយណានោះអញ្ចឹងប្រសិនបើមិនបានធ្វើតាមកិត្តក្រមច្បាប់ដែលកំណត់មកទេមានន័យថាការប្រតិបត្តិសាឡាត់នោះឬក៏ហៅគេហៅសម្បែយ៉ាងនោះគឺមិនត្រឹមត្រូវទេជាងចំណុចនេះយើង សង្កេតឃើញថាមានអ្នកខ្លះលទ្ធភាពរបស់គាត់ គឺមានមានន័យថាគាត់អាចឈរបាន ហើយគាត់បែរទៅជាមិនឈរចឹងការប្រតិបត្តិសាឡាត់របស់គាត់គាត់បាត់នៅយើងហៅថារូគុណមួយឬក៏ចំណុចសំខាន់បំផុតក្នុងការប្រតិបត្តិនេះហើយអញ្ចឹងការប្រតិបត្តិរបស់គាត់អត់អត់ត្រឹមត្រូវទេអញ្ចឹងប្រសិនបើគ្មានលទ្ធភាពអានេះជារឿងមួយផ្សេងក្នុងករណីដែលគាត់ឈឺព្រោះច្បាប់មិនមិនមិនកំណត់ថាចាំបាច់ត្រូវតែឈរទេប៉ុន្តែច្បាប់កំណត់ចាំបាច់ត្រូវតែឈរនេះចំពោះអ្នកដែលមានលទ្ធភាពឈរហើយបែរទៅជាមិនឈរ គឺมันបានទេការប្រតិបត្តិសាឡាត់អញ្ចឹងចំណុចនេះយើងឃើញថាអ្នកខ្លះគាត់មានលទ្ធភាពឈរប៉ុន្តែបែរទៅជាគាត់អង្គុយអានឹងគឺខុសពីគោលការណ៍របស់ប្រការ ប្រតិបត្តិសាឡាត់ហើយហើយយើងឃើញថាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានរំលឹកប្រាប់ក៏ដូចជាព្យាការីរបស់អល់ឡោះបានរំលឹកប្រាប់គឺចាំបាច់ត្រូវតែឈរប្រសិនបើមានលទ្ធភាពដោយនៅក្នុងបន្ទូលរបស់អល់ឡោះថាវ៉ាគូមូលីឡាហីកានីទីនមានន័យថាចូលពួកអ្នកទាំងអស់គ្នាឈរចំពោះអល់ឡោះ ណាដល់ការកោតគោរពកោតខ្លាចអល់ឡោះជាម្ចាស់មានន័យថាសំដៅទៅលើការប្រតិបត្តិប្រតិបត្តិសាឡាត់នេះឯងអញ្ចឹងមានន័យថាមិនមិនអោយអង្គុយទេ ពេលណាដែលមានលទ្ធភាពដូចគ្នាដែរយើងឃើញថាប្រសាសន៍របស់ជាការីរបស់អល់ឡោះបានរំលឹកប្រាប់យើងអំពីការឈរនេះថាជាកតបកិច្ចគឺផ្ដើមនៅ ប្រសាសន៍របស់លោកថាសលីកអេម៉ាន់ហ្វអ៊ីឡាំតេស្តតិហ្វកអ៊ីដានហ្វអ៊ីឡាំតេស្តតិហ្វកហ្វអាឡាយ៉ាំ មានន័យថាចូលអ្នកសឡាត់ដោយឈរហើយប្រសិនបើអ្នកគ្មានលទ្ធភាពឈរទេ គឺអ្នកអាចអង្គុយបានហើយប្រសិនបើអ្នកនៅតែគ្មានលទ្ធភាពអង្គុយទៀតគឺដំណាក់កាលដែលមិនអាចអង្គុយបានទៀតគោអ្នកសម្បាយ៉ាង ដោយផ្អៀងដេកផ្អៀងមានន័យថា នេះគឺជាលំដាប់នៃការអនុគ្រោះរបស់ច្បាប់សាសនាឥស្លាមចឹងមានន័យថាឈរគឺជាជាជាការចាំបាច់ដែលចាំបាច់អ្នកដែលប្រតិបត្តិសាឡាត្រូវតែអនុវត្តតាម អញ្ចឹងចំណុចនេះគឺយើងវិលមកវិញថាប្រសិនបើក្នុងករណី ដែលมันមានធរៈដែលច្បាប់អនុគ្រោះទេនោះគឺមិនត្រូវរំលងការឈរទេ ព្រោះការឈរជាកតបកិច្ចក្នុងការប្រតិបត្តិសាឡាត់ចំណុចទី2ដែលយើងឃើញថា មនុស្សតែងតែមានកំហុសដែរនោះ គឺ ពេលដែលយើងនៀតយើងហៅថាតាំងចិត្តក្នុងការកំណត់ការធ្វើអ៊ីបាដាតដែលពេលនេះយើងរំលឹកអំពីការធ្វើអ៊ីបាដាតសម្បត្តិយ៉ាង ចឹងការនៀតនេះគឺអ្នកខ្លះគូគាត់នៀតដោយនៀតសម្បិះយ៉ាងនេះឬក៏ការតាំងចិត្តសម្បិះយ៉ាងនេះដោយចេញជាសូរសំឡេងចឹងនៅក្នុងច្បាប់យើងឃើញថារ៉ាស៊ូលសាឡាំបាន មានប្រសាសន៍ថាអ៊ីនណាម៉ាលអាម៉ាលូប៊ីននីយ៉ាតមានន័យថារាល់អ៊ីបាដាតទាំងអស់រាល់ការប្រតិបត្តិទាំងអស់ត្រឹមត្រូវមិនត្រឹមត្រូវអាស្រ័យទៅលើការតាំងចិត្តការនៀតនេះឯងហើយការតាំងចិត្តយើងឃើញថាគឺការតាំងចិត្តនេះកន្លែងរបស់វាគឺក្នុងចិត្តរបស់មនុស្ស អញ្ចឹងកាលណានៅក្នុងចិត្តរបស់មនុស្សនេះគឺมันតម្រូវឲ្យ ចេញជាពាក្យសម្ដីទេមិនឲ្យមិនត្រឹមតម្រូវឲ្យចេញជាពាក្យសម្ដីទេ ហើយមួយទៀតយើងឃើញថាជាក់ស្ដែង គឺទង្វើ ប្រតិបត្តិរបស់ជាការីរបស់អល់ឡោះឲ្យយើងមើលដោយដែលឧស្តាបានលើកឡើងថាសលលូកាម៉ារ៉ៃទុមុនូសលីហ្នឹងគឺมันបានបង្ហាញថាជាការីលោក រំលឹកការតាំងចិត្តនេះឬក៏នៀតនេះដោយបញ្ចេញពាក្យសម្ដីទេអញ្ចឹងកន្លែងនេះប្រសិនបើបងប្អូនដែលធ្លាប់ថា ការនៀតឬការតាំងចិត្តនេះត្រូវតែចេញពាក្យសម្ដីគឺយើងមិនបានឃើញថាសាសនាពុទ្ធអ៊ីស្លាមដែលបកស្រាយនោះថាជាការដែលតាំងចិត្តនោះដែលនៀតដែលចេញ ពាក្យសម្ដីនោះច្រើនជាងអ្នកដែលថាមិនត្រូវចេញមិនត្រូវចេញសម្លេងនោះណាគឺនៀតតាំងចិត្តនោះគឺភាកច្រើនជាងផោះតាគឺទង្វើរបស់ភាគីរបស់អល់ឡោះតែម្ដងដែលដែលបានបញ្ជាក់ប្រាប់អញ្ចឹងចំណុចនេះមានន័យថាការតាំងចិត្តដោយនៅក្នុងចិត្តនេះគឺវាងាយស្រួលវាងាយស្រួលណាស់វាងាយស្រួលមែនទេ ប៉ុន្តែវាអាចថាគ្រាន់តែជាការបង្រៀនគ្នាឧទាហរណ៍ថាអ្នកខ្លះក៏អត់ទាន់ចេះរបៀបរបបនៃការប្រតិបត្តិសាឡាត់យើងអាចបង្រៀនគាត់ថានេះការតាំងចិត្តនេះធ្វើបែបនេះធ្វើបែបនេះបែបនេះមានន័យថាជាលក្ខណៈបង្រៀនតែតែមានសម្លេងហើយប៉ុន្តែពេលគាត់ចេះហើយគឺគាត់កិននឹកក្នុងចិត្តរបស់គាត់ថាឧទាហរណ៍ថាគាត់សម្បែងយ៉ាងសុហូតសម្បែងយ៉ាងអាសាត់គឺគាត់គ្រាន់តែនិយាយថាគាត់សម្បែងសុហូតឬក៏សម្បែងយ៉ាងអាសាត់វាគ្រប់គ្រាន់មានគេថាអញ្ចឹងមានមានថាងាយមែនតើ ត្រង់ចំណុចនេះអ្នកខ្លះគឺគាត់បានលើកឡើងថាម៉េចគាត់ថា ការប្រតិបត្តិសាឡាត់ឥឡូវនេះគឺអ្នកដែលទៅរៀនទៅសូត្រឥឡូវនេះណាគាត់ថាដូចជាស្រួលគាត់លើកឡើងអញ្ចឹងណាព្រោះកាលពីមុននោះតាមដែលគាត់រំលឹកប្រាប់យើងគាត់ថាលក្ខណៈនៃការនៀតនេះណារៀនយូរណាលំបាកព្រោះវាលំបាកដោយពាក្យសម្ដីផងហើយនឹកនៅក្នុងចិត្តទៀតហើយកាយវិការទៅជាមួយទៀតអញ្ចឹងវាក្នុងពេលតែមួយវាសកម្មភាពអណែកាយវិការដល់ពី3ដូច្នេះវាលំបាក ជាចំណុចនេះគឺការនៀតដែលត្រឹមត្រូវនេះគឺនៀតឬក៏ការតាំងចិត្តដោយក្នុងចិត្តរបស់យើងឯងប្រការទី3ដែលយើងឃើញថាតែងតែមានកំហុសដែរនោះគឺអ្នកខ្លះគឺគាត់មកប្រតិបត្តិសាឡាត់នឹងយឺតមានន័យថាអឺការប្រតិបត្តិសាឡាត់ជាក្រុមនឹងចាប់ផ្ដើមហើយ ដល់តែគាត់មកយឺតនេះពេលខ្លះមកដល់គេកំពុងតែឬក៏អ៊ីម៉ាំឬក៏អ្នកដែលចូលរួមនឹងគាត់កំពុងតែចាប់ផ្ដើមរុកុឬក៏ចុះទៅដល់រុកុដល់គាត់ចង់តាន់ពេក គាត់មកដល់អល់ឡោះវកបាត់ប៉ុន្តែអល់ឡោះកបាត់នេះមិនមែនអល់ឡោះកបាត់នៀតតាំងចិត្តសម្រាប់ដែលជាកតាបកិច្ចទេទឹកវិរតុលអ៊ីហ្រ៉មទឹកវិរតុលអ៊ីហ្រ៉មដែលយើងហៅណាពួកអានឹងជាជារុកុនជាកតាបកិច្ចគាត់បែរទៅជាយកតែទឹកកបៀតដើម្បីរុកុដូរកាយវិការទៅហ្មងអញ្ចឹងកន្លែងនេះខុសឆ្គងមួយអញ្ចឹងមានន័យថាយើងយើងត្រូវយកអាចាំបាច់អញ្ចឹងគឺទឹកវិរតុលអ៊ីហ្រ៉មចាំបាច់ហ្មងដែលយើងដែលយើងតាំងចិត្តណាទឹកអល់ឡោះអកបាត់ជាមួយនឹងការតាំងចិត្តណាអានឹងចាំបាច់ ចឹងយើងត្រនៀតថាយើងសម្បែយ៉ាងហ្នឹងឲ្យតាមអ៊ីម៉ាំសិនហើយចាំយើងទៅរកជាក្រោយចឹងហើយបានជាការដែលយើងទៅ មិនទាន់អ៊ីម៉ាំនេះ ច្បាប់មិនតម្រូវឲ្យយើងប្រញាប់ពេកទេតាមលទ្ធភាពដែលយើងទៅបានពេលណាដែលយើងទៅទាន់ត្រឹមណាយើងអនុវត្តត្រឹមហ្នឹងពេលអ្វីដែលកន្លងផុតយើងបំពេញយើងយើងត្រូវបំពេញពួកអ្នកខ្លះគឺគាត់គាត់ស្ដាយមែនទេគាត់ចង់និយាយថាគាត់ស្ដាយគាត់លោកឲ្យតន់ហ្មងណាដល់តន់ទៅវាទៅជាលឿនពេកវាទៅជាកំហុសកើតឡើង ចឹងចំណុចនេះត្រូវតែមានការប្រុងប្រយ័ត្នចំពោះអ្នកដែលអឺលឿនពេក កាលណាលឿនពេកវាទៅជាខុសចង់ប្រញាប់ចង់ប្រញាប់ពេកអញ្ចឹងកាត់កាត់ឧស្សាហ៍សេចក្នុងករណីហ្នឹងដែលត្រូវគាត់ត្រូវទឹកវារទុយអេរ៉មអល់ឡោះអក្បរហើយនេះតាំងចិត្តហើយតាំងចិត្តហើយគាត់អល់ឡោះអក្បរមកសាហ្នឹងហើយចាំអាចចុះទៅបើទោះបីជាគាត់មិនបានអានេះអាទី2ក៏ដោយអល់ឡោះអក្បរហ្នឹងណាដូរកាយវិការហ្នឹងណាមិនបានអល់ឡោះអក្បរហ្នឹងវាវាជាការមិនមែនជារុគុនទេមិនមែនវាគាត់តែជាការចាំបាច់មួយអញ្ចឹងយើងតែដែលសំខាន់គឺយើងអល់ឡោះអក្បរនៅឈរសិនមិនមែនអល់ឡោះអក្បរអោនទៅតែម្ដងអត់ទេអល់ឡោះអក្បរកាយវិការយើងឈរឲ្យត្រង់សិនហើយអល់ឡោះអក្បរហើយចាំយើងទៅតន់អ៊ីម៉ានបើតន់ពេល រូកកហ្នឹងក៏ចាត់ទុកថាបានរបស់ហ្នឹងតែបើអត់ទាន់ទេយើងមកពេញបន្ថែមមកពេលដែលយើងចប់ណាតែយើងឃើញថាអ្វីដែលរ៉ូសូលអាម៉ានណែនាំនៅក្នុងប្រសាសន៍របស់លោកថាមីហ្វតាហ៊ុសសាឡាទីអតហូរវ៉ាតាហរីមូហាអតកបៀរវ៉ាតាហលីលូហាអតស្លីមមានន័យថាកូនសោសម្បេះយ៉ាងនេះគឺការជ្រះស្អាតហើយចាប់ផ្ដើមពីតកបៀរទៅនេះគឺ ត្រូវបាន ច្បាប់ដាក់ថាអារ៉ាម ទង្វើផ្សេងផ្សេងឬកាយវិការផ្សេងផ្សេងឬក៏ពាក្យសម្ដីផ្សេងផ្សេងណាក្រៅពីសម្ដីយ៉ាងរហូតដល់ឲ្យសាឡាមអញ្ចឹងមានន័យថាយើងមិនអាច រំលងទឹកវិរទុលអ៊ីរ៉ាមបានទេព្រោះយើងអត់ទាន់ចូលផងកាលណាយើងអត់យើងបោះបង់យល់ហ្នឹងណាជាចំណុចនេះគឺទៀមទីឲ្យអ្នកដែលប្រតិបត្តិសាឡាតគឺប្រុងប្រយ័ត្នហើយមិនបាច់បញ្ញាពេកទេដូចយើងហានដើមគឺទាន់ប៉ុន្មានយើងធ្វើប៉ុណ្ណឹងអ្វីដែលរំលងផុតគឺយើងត្រូវតែបំពេញបន្ថែម ចំណុចទី4ដែលយើងឃើញថាអ៊ុលម៉ៅរំលឹកផងដែរគឺត្រង់ថាការសូត្រការអាននេះណាពេលខ្លះការអានដែលសំដៅទៅលើ សំខាន់នេះគឺសូរ៉ាហ្វាទីហាដែរឯងជារុគុនជារុគុនព្រោះកាលណាយើង ការសូត្រហ្វាទីហារបស់យើងអត់ត្រូវតាមតួអក្សរសូរសំឡេងតួអក្សរវែងខ្លីទេនោះនេះជាជាបញ្ហា ការសូត្រសូរ៉ាបន្ទាប់ពីហ្វាទីហានេះអានឹងស៊ុណាត់ទេមានន័យថា ទោះបីជាវាយើងចងចាំបានឬក៏យើងភ្លេចខ្លះយើងខុសខងអីខ្លះมันมันมันនាំឲ្យខូចអឺសាឡាទេព្រោះការសូត្រហ្វាទីហានេះ គឺជារុកុនមានន័យថាបើមិនមាន វាត្រឹមត្រូវទេសម្បាយ៉ាងនេះអត់ត្រឹមត្រូវទេដោយដែលនប៊ីបានរំលឹកថាឡាសាឡាតាលីម៉ាឡាំយ៉ាក្រ៉ាប៊ីហ្វាទីហាទីលគីតាបមិនចាត់ទុកថាសាឡាតឬក៏សម្បាយ៉ាងមួយត្រឹមត្រូវទេចំពោះបុគ្គលណាហើយដែលសូត្រមិនមិនសូត្រហ្វាទីហាចឹងការដែលសូត្រខុសមានន័យថាប្រៀបបានដូចជាមិនបានសូត្រ ចឹងដែលអ៊ុលម៉ាលើកឡើងថាជួនកាលតួអក្សរហ្នឹងជាតួអក្សរដែលរស់ហើយបែរទៅជាអ្នកសូត្រហ្នឹងសូត្រទៅឲ្យស្លាប់តួអក្សរហ្នឹងចឹងវាអាចដូរអត្ថន័យអត់អត់ហរច័តអត់សញ្ញាអត់ថាវាវារស់ឡើងវិញអក្សរហ្នឹងណាដល់ពេលគាត់សូត្រទៅគឺវាយវាឲ្យស្លាប់កន្លែងហ្នឹងម្ដងភាសាដូចជាថា ដូចជាកាលិមាអ៊ីយ៉ាកាដល់អ្នកខ្លះក៏សូត្រអ៊ីយ៉ាកា អ៊ីយ៉ាកាឲ្យមានអ៊ីយ៉ាកាសកត់ពាក្យធ្ងន់នេះអញ្ចឹងវាបាត់អត្ថន័យរបស់វាបាត់ពាក្យបាត់បាត់តួអក្សររបស់វាដូចគ្នាដែរដូចជាកន្លែងថា អានអាំតាអានអាំតាអាឡៃហ៊ីមណាអ្នកខ្លះគឺសូត្រអានអាមតាវាត្រូវជាអត់ស្លាប់កន្លែងហ្នឹងអញ្ចឹងឲ្យមានការប្រុងប្រយ័ត្នដូចគ្នាដែរ បញ្ហាថាដូចយើងឡើងវ៉ាឡូដលីនអាដលនឹងត្រូវវាយជាមួយឡាំទៀតហើយបានលីនក្រោយអញ្ចឹងហូរស់ឡាំនឹងពីរជាប់គ្នាអ្នកខ្លះក៏អត់សូត្រទៀតទេវ៉ាឡូដលីនបាត់តែម្ដងអញ្ចឹងអានេះវាបាត់ឡាំមួយបាត់តួអក្សរមួយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការប្រឹងប្រែង ការរៀនសូត្រវាជាមូលហេតុមួយដែលច្បាប់អនុគ្រោះចង់និយាយថាវាវាអាចណាហើយមានឱកាសមួយថាអ្នកខ្លះមិនអាចថា100%ទេតែយើងប្រឹង យើងប្រឹងបន្ថែមណាជាពិសេសគឺអញ្ចឹងហើយបានគេឲ្យរើសថាអ្នកដែលធ្វើអ៊ីម៉ាមហ្នឹងអ្នកដែលសូត្រល្អជាងគេអ៊ីម៉ាមមកគុំអក្រអគុំអញ្ចឹងណាអញ្ចឹងមានន័យថាគឺអ្នកដែលសូត្របានល្អដឹងច្បាប់ច្រើនតើតើនឹងអ៊ីម៉ាមនេះសំខាន់មែនទេចំណុចមួយទៀតតើតើនឹងកំហុសខុសឆ្គងដែលយើងឃើញថាតែងតែមានដែរនោះគឺនៅពេលដែលរុកុយើងដឹង ហើយថាការរុកុនេះ គឺជារុគុនសម្រាប់យ៉ាង ប្រសិនបើយើងរុកុមិនទៅតាមក្បួន ច្បាប់ ដែលច្បាប់បានចែងមកទេច្បាស់ជាការប្រតិបត្តិសាឡាត់របស់យើងនឹងគឺមិនត្រឹមត្រូវទេជាចំណុចដែលខុសឆ្គងគឺមានការលើកឡើងរបស់សាសនាវិទូអ៊ីស្លាមដែលគាត់សម្គាល់ឃើញថាគឺអ្នកខ្លះគឺគាត់ងើបពេលដែលកក់ធម្មតាអ្នកខ្លះគាត់ងើបក្បាលគាត់ពេកងើបណាងើបជាងពេលដែលកាយវិការណាហើយអ្នកខ្លះគាត់អោនពេកជ្រុលពេកអោនជ្រុលណាអញ្ចឹងអ្វីដែលជាការត្រឹមត្រូវ គឺយើងមិនអាចថាយើងវាស់បានទេពេលដែលយើងមិនស្មាំងប៉ុន្តែយើងអាចស្មានថា ក្បាលរបស់យើងហើយនឹងខ្នងរបស់យើងនេះវាអាចថាស្មើគ្នាទោះបីមិនបាន100%ទេធម្មតាប៉ុន្តែយើងត្រូវប្រឹងណាចង់ពិតចង់ស្មានមែនទេយើងយើងមើលហាឌីសនប៊ីយើងមូហាម៉ាត់សឡាមដែលរីកាដោយស្ទីអស្សារ៉ាឌីយ៉ាឡោះអានហឺដែលក៏ដែលអ្នកស្រីបានរាយរាប់ឬក៏ពរនីអំពីការរូបភាពនៃការសម្ដែងយ៉ាងរបស់នប៊ីយើងថាវកានអ៊ីដារកាឡាំយុសខិឡាំយុសខិសរ៉ាសាហ៊ូវឡាំយុសូវិបហ៊ូវឡាគិនបៃណាហ្សាលីកា មាននៅក្នុងគីតាបអ៊ីម៉ាមមូស្លីមអ្នកស្រីបានលើកឡើងថានប៊ីសុលឡាសាឡាមគឺជាការីសុលសាឡាមលោកពេលដែលលោករុកកគឺលោកមិនងើបក្បាលលោកពេកទេហើយក៏លោកមិនអោនពេកដែរគឺនៅចន្លោះហ្នឹងឯងចឹងកន្លែងនេះជាកន្លែងមួយដែលបង្ហាញប្រាប់ថាកាយវិការរបស់នប៊ីគឺធ្វើយ៉ាងម៉េចក៏ដោយឲ្យតែខ្នងរបស់យើងនេះគឺហាក់ស្មើគ្នាជាមួយនឹងក្បាលរបស់យើងដែលជាចំណុចមួយដែលតែសំខាន់ យើងឃើញថាអ៊ីម៉ាំណាវ៉ាវីលោកបានរំលឹកពាក្យថានៅក្នុងហាទីមួយទៀតដែលនប៊ីបានបង្ហាញផងដែរថាអ្វីដែលកំហុសនេះអឺគឺអ្នកខ្លះគឺគាត់លើកដៃរបស់គាត់ពេលដែលយើងទឹកកាបៀតណាអល់ឡោះកបិតនេះដៃចុងម្រាមដៃរបស់គាត់នេះឃើញទេអ្នកខ្លះក៏លើកមកចេះអ្នកខ្លះក៏លើកដល់តិចចេះអ្នកខ្លះរហូតដល់កាន់កាន់កូនតិចចេះពេលដែលអល់ឡោះកបិតបានលេងដៃមកអោ ចឹងយើងមើលការបកស្រាយរបស់សាសនាវិទូអ៊ីស្លាមដោយយោងទៅតាមប្រសាសន៍របស់ជាការ៉ីមូហាម៉ាត់សុសឡាមគឺយើងឃើញថាណាប៊ីបានមាន ប្រសាសន៍ឬក៏អ្វីដែលអ៊ុលាម៉ាដែលដែលសាហាបាត់រាយការណ៍មកនោះណាថាគាត់បានឃើញណាប៊ីសុសឡាមនៅពេលដែលលោកតកបៀតតកបៀតនេះណាគឺលោកបានលើកដៃរបស់លោកនេះ Hidha imankibay មានន័យថាស្មើស្មា ពាក្យថាស្មើស្មាកន្លែងនេះអ៊ីម៉ាមណាវ៉ៃវីបានបកស្រាយថាសិហ្វាត់ដែលថាលើកស្មើស្មាកន្លែងនេះ លោកថាចុងមរៀមនេះមានការស្មើនឹងតិចខាងលើហើយអាដៃមរៀមដៃក្រោមស្មើយ៉ាងក្រោមអញ្ចឹងមាននៅក្នុងម៉ាសាច់មស្យដូចជាលើកខ្ពស់ចេះហើយអ្នកខ្លះទៀតថាលើកចុងមរៀមនេះស្មើនឹងស្មើស្មើស្មើនេះហើយអ្នកខ្លះមានមួយទៀតថាមរៀមដៃនេះទេមរៀមដៃមេស្មើស្មើអញ្ចឹងកាលណាមរៀមដៃមេស្មើស្មើគឺអាចចុងមរៀមខាងនេះគឺអាចស្មើកូនតិចអញ្ចឹងអញ្ចឹងមានន័យថាកម្រិតត្រឹមពីលើតិចនេះមកដល់ស្មើស្មើនេះ គឺមានការលើកឡើងរបស់សាសនាវិទូអ៊ីស្លាមទាំងអស់អញ្ចឹងមានន័យថាចំណុចនេះបើយើងធ្វើគឺកម្រិតណាក៏ដោយដែលយើងអាចធ្វើបានគឺធ្វើកម្រិតហ្នឹងគឺមានន័យថាអាចមានផោះតាងមានអំណាចអំណាង ដែលថាមិនខុសទេហើយត្រង់ចំណុចដែលថាកាន់កូនតិចចេះ ដើម្បីតែអល់ឡោះកបាត់ឲ្យបានអោអាការកាន់នឹងដូចមិនមាន ការលើកឡើងអត់មានឃើញផុសតាំងនោះទេសូមបញ្ជាក់ឧស្សាហ៍តិចការការដាក់ស្មើអញ្ចឹងគឺគ្រប់ទឹកវិរទាំងអស់នៅក្នុងសាឡាត់ហ្នឹងឬក៏ទឹកវិរតុលអេរ៉ាមអត់ទេឲ្យតែការដូរកាយវិការគឺនឹងលើកឡើងនេះគឺដូរកាយវិការមានន័យថាការដែលយើងដូរកាយវិការយើងលើកដៃលើកហ្នឹងណាមានប្រមាណដៃឲ្យតែលើកដៃគឺលើកត្រូវស្មើយ៉ានឹងស្មើនេះជាការមួយដែលមានបញ្ជាក់នៅក្នុងហត្ថិរបស់សាឡាត់សល្លឡោះ ចំណុចមួយទៀតដែលតកតងនឹងបញ្ហាក្នុងរុកៈដែរគឺការមានលំនឹងតមនិណាអញ្ចឹងតមនិណាជារុកុនមានន័យថាការមានលំនឹងពីកាយវិការមួយទៅកាយវិការមួយមុននឹងបំលាស់កាយវិការមួយគឺត្រូវតែឲ្យនឹងសិនឲ្យមានគេហៅតមនិណាគឺលំនឹងឡើយនេះអញ្ចឹងដោយដែលអ៊ុលម៉ាគាត់បានលើកឡើងថាពាក្យថាមានលំនឹងកន្លែងនេះបើសិនជាងើបឲ្យទៅរុកៈហ្នឹងគឺឲ្យឲ្យទៅដល់កន្លែងរុកៈហ្នឹងហើយស្ងប់អាកាយវិការនេះតិចសិន អត់មានហ្នឹងអឺមិនមែនមាននាមហ្នឹងនៅក្នុងចិត្តនេះជំនាញនឹងកាយវិការទេណាអញ្ចឹងអានេះជារុគុណនៅក្នុងការប្រតិបត្តិសម្បាយ៉ាងហើយយើងឃើញថាអ្នកខ្លះគាត់បញ្ញាពេកជួនកាលវាដូចជារសោស្ទុះឡើងចឹកស្រូវហ្នឹងថាអញ្ចឹងណាមានន័យថាអត់អត់លំនឹងសោះអញ្ចឹងយើងមើលអ្វីដែលព្យាការីរបស់អល់ឡោះយកចិត្តទៅដាក់មានពេលមួយគឺគាត់ឃើញមិត្តសម្លាញ់របស់គាត់ម្នាក់ កំពុងតែសម្បេះយ៉ាងប៉ុន្តែដល់ពេលបរោះនឹងសម្បេះយ៉ាងហើយគាត់មកមកមកឲ្យស្លាមមកចាប់ស្លាមនប៊ីក្នុងន័យថាគោរពហើយនៅក្នុងពេលស្វាគមន៍រសូលរបស់អល់ឡោះពេលនោះបែរទៅជាភាការីថាចូលនៅឯវិលទៅសម្បេះយ៉ាងវិញសិនពុំមិញអត់ទៅសម្បេះយ៉ាងទេអញ្ចឹងបរោះនោះអត់សួរអីទៅសម្បេះយ៉ាងសម្បេះយ៉ាងចប់មកទៀតនប៊ីថាទៅសម្បេះយ៉ាងសិន 3ដងរហូតដល់បរិសុទ្ធថា អ្វីដែលអល់ឡោះបានតែងតាំងលោកជាជាការីនេះគឺពិតប្រាកដណាស់ណាអញ្ចឹងអ្វីដែលខ្ញុំធ្វើនេះវាអស់លទ្ធភាពប៉ុណ្្នឹងហើយចេះធ្វើបានប៉ុណ្្នឹងចូលបង្រៀនខ្ញុំមកអត់ដឹងថាខុសអីអញ្ចឹងបានជាការីលោកបានបង្រៀនបរិសុទ្ធនេះក្នុងប្រសាសន៍របស់លោកថាអ៊ីដាគុំតាអ៊ីឡាសឡាហ្វាកាបៀតពេលដែលឯងចាប់បានចូលសម្បិយ៉ាងចូលឯតកបៀតតើមានទូលិះរមណាសូមសូមមកក្រក់មកតាយសរមីម៉ាកាមិលកូរ៉ានហើយសូត្រអ្វីដែល មានងាយស្រួលសម្រាប់ឯងអំពីអល់កុរអានសុមមកៈហតតតមអិនរកិអានបន្ទាប់មកចូលអ្នកអោនរុកុណាអោនរុកុនឹងរហូតដល់មានលំនឹងក្នុងការរុកុអានេះសំខាន់នេះជាចំណុចអញ្ចឹងមានន័យថាបរោះនឹងការគាត់ប្រតិបត្តិសម្បះយ៉ាងអត់បានអត់បានលំនឹងទេវាលឿនអញ្ចឹងកាលណាលឿននេះវាខុសសុមរហ្វហតតតដិលាកអ៊ីម៉ានបន្ទាប់មកពេលដែលឯងងើបមកឈរវិញនេះកុំអាលធ្វើអីទាំងអស់ឈរឲ្យត្រង់សិនស្មាសិនពេលដែលឈរត្រង់កន្លែងនេះអ៊ុលម៉ាថា ឆ្អឹងខ្នងរបស់យើងអីនេះឲ្យវាត្រង់អញ្ចឹងណាវាមិនអាច100%ទេប៉ុន្តែឲ្យវាទៅរៀបតាមកន្លែងរបស់វាសិនទុំមស្យុតហត្តាតតមីនសាយីដានបន្តមកចាំណៃចុះទៅសុយោតអោនសុយោតរហូតដល់មានលំនឹងក្នុងសុយោតទុំមរហ្វហត្តាតតមីនយាលីសានបន្តមកឲ្យណៃងើបមកវិញ រហូតដល់ណៃមាន លំនឹងនៅក្នុងពេលដែលណៃអង្គុយទុំមហ្វអលហ្សាលីកាហ្វីសលតិគុលលីហាហើយណៃធ្វើដូច្នេះរហូតដល់ចប់សម្បាយ៉ាងរបស់អ្នក ចំណុចមួយទៀតគឺពេលដែលងើបពីរកយើងឃើញហើយគឺត្រូវតែឈរត្រង់ដូចគ្នាកំហុសនៅក្នុងសុយោតដូចគ្នាដែរគឺបញ្ហាអត់មានលំនឹងធ្វើមិនក៏ដោយឲ្យមានលំនឹងចាអត់លំនឹងគឺចូលនៅក្នុងប្រសាសន៍របស់នប៊ីយើងមួយស្លាមដែលលោកបានបានរំលឹកអំបញ្ញវិញនេះឯងតើតើនៅពេលដែលសុយោតនេះចុងជើងអំពើធម្មតាសុយោតគឺនប៊ីបានប្រើថានប៊ីបានមានប្រសាសន៍ថាអ៊ុមីរទូអានអេសយូដាអាឡាសាបអាទីអាឡំអល់ឡោះប្រានប្រើខ្ញុំឬគេប្រើខ្ញុំឲ្យអោនសុយោតនេះលើ7អវយវៈ ចឹងលោកបានរាប់ឥឡូវយើងហាលើថ្ងៃក្នុងថ្ងៃហើយលោកបានធ្វើសញ្ញាថាថ្នាក់នឹងចំមុះនៅជាមួយគ្នាមានន័យថា មួយហ្នឹងណាទី2វលយាដីបានដៃទាំងពីរបីទី3រុក្ខវតីជង្គង់យើងទាំងពីរឲ្យចុះជង្គង់ទៅ5វ៉ា5វ៉ាត្រហ្វិលក៏ដើមឯងហើយនឹងចុងម្រាមចុងម្រាមរបស់យើងអញ្ចឹងមានតែចុងម្រាមនេះគឺយើងចុចចុងម្រាមណាពេលដែលយើងសយោតណាចុចចុងម្រាមព្រោះអ្នកខ្លះគឺគាត់កំហុសរបស់គាត់កន្លែងណា ចុចចុងម្រាមឲ្យជាប់រហូតដល់ពេលយើងគាត់អ្នកខ្លះគាត់លើកឡើងយកផើបហើបដោយចេតនាហ្នឹងអត់បានទេអឺអ្នកខ្លះណាអានឹងយល់ហើយអ្នកខ្លះចេះមូលហេតុនេះគាត់ធ្លាប់សួរថាមូសវាខាំអូសរងយើងវាមានរាងខាច់មកលើនៅខាងតំបន់សុខសាកន្លែងខ្លះមូសណាដល់ខាំគាត់យកជើងនឹងទៅគិចគ្នា ប្រាប់ថាសបើអតិចទៅបួអាហ្នឹងវាសយុទ្ធវាវាតេតទៅបញ្ហាហ្នឹងណាអញ្ចឹង7ចំណុចនេះគឺសំខាន់ណាស់มันអាចយើងនេះបានទេហើយអ្នកខ្លះក៏គាត់ ងើបក្បាលឡើងងើបអីគឺត្រូវប្រុងប្រយ័ត្នពួកអវយវៈរបស់យើងជាមួយនឹងចំហស្ងាស់នឹងចំហនេះក៏ឲ្យជាប់ឲ្យឲ្យប៉ះឲ្យប៉ះនឹងនេះណាប៉ះកម្រាលយកថាកម្រាលចេះចុះហ្នឹងចំណុចមួយទៀតដែលយើងឃើញថាកំហុសដែរនោះដែលកើតឡើងបែបនោះគឺពេលដែលយើងសុយោតនេះគឺអ្នកខ្លះគឺគាត់ថាថាបានដៃនេះនេះកពួនដៃរបស់គាត់នេះគាត់ដាក់គាត់ដាក់ចេះគាត់ដាក់ឲ្យរៀបមកណាតាមពិតគឺឲ្យដាក់តែបាត់ដៃទេហើយកពួនដៃរបស់យើងនេះយើងបង្ហើបតិចបាទ យើងណាហើយនឹងយើងមនុស្សប្រុសនេះញែកញែកពីខ្លួននេះមកកុំឲ្យទ្បៀតដោយសារអីព្រោះនេះគឺអ្វីដែលនប៊ីយើងបានណែនាំរហូតដល់ប្រាប់ថាបើសិនជាណៃដាក់ស្បាក់មិនចេះវាបានដូចជាសัตว์ដែលសាច់ឆ្កែដែលវាដេកគឺវាដាស់វាច្រើនឡើងចេះណាក្រៅឡើងក្រៅឡើងចឹងកាយវិការទាំងអស់នេះគឺជាកាយវិការដែលនប៊ីបានណែនាំពុនដើម្បីឲ្យស្របទៅតាមច្បាប់នៃការប្រតិបត្តិសាឡានឹងឯងចំណុចចុងក្រោយដែលខ្ញុំគិតថារៀងវែងជាងគេបន្តិចដោយសារ មានច្រើនចំណុចចំណុចចុងក្រោយនេះគឺតកតទៅនឹងបញ្ហាតាយិតឬក៏យើងថាអង្គុយចុងក្រោយណាតាសាហុតអាតាសាហុតអាវ៉ាលឬក៏តាសាហុតអាខៀតហ្នឹងអញ្ចឹងគឺការអង្គុយបើសម្រាប់យ៉ាងមាន3រកាត់ឡើងគឺយើងអាចអង្គុយពីរដងមិនអញ្ចឹងអញ្ចឹងអង្គុយទី1គឺអាចឈ្មោះតាសាហុតអាវ៉ាលនឹងតាសាហុតអាវ៉ាលនេះគឺ មានន័យថាយើងអត់សក់ជើងណារបៀបអង្គុយនេះយើងអង្គុយលើគេហៅថា ប្រដេកប្រដេកអាចជង្គង់ខាងកពួនយើងខាងក្រោយ លាតទៅត្រង់ទៅក្រោយពួនយើងឆ្វេងណាតែអាស្នាមយើងបង្ហើបវាបើណាចុងម្រាមរបស់យើងបើយើងអាចចុចបានយើងចុចទៅដែរប៉ុន្តែសម្រាប់អ្នកដែលចុចអត់បានឧទាហរណ៍ថាធំធាត់ពេកទៅឈឺជើងយើងដាក់ទៅតាមលទ្ធភាពមានន័យយើងអាចបដោយបាន តែដោយឡែកបើសិនជាតាសុតអាឃាតមានន័យថាគេឲ្យយើងសក់សក់ជើងឆ្វេងនេះ ចូលទៅខាងក្រោមជើងស្ដាំជើងស្ដាំហើយចុងម្រាមជើងស្ដាំនេះក៏នៅតែបញ្ឈរដែរបើបើមានលទ្ធភាពបើសិនជាអាចតែបើអត់ទេមានន័យថាត្រឹមកម្រិតណាដែលយើងអាចធ្វើបានមិនប៉ះពាល់រហូតដល់ឈឺចុងម្រាមចុងអីទេអានឹងធ្វើតែបើសិនជាអ្នកដែលមានលទ្ធភាពហើយដែលអត់ធ្វើទេគឺខុសខុសណាស់ជារូបភាពខុសអញ្ចឹងបើយើងឃើញថាអ្នកខ្លះគេផ្ញើរូបភាពមកគេដាក់សញ្ញាខ្វែងថានេះធ្វើអត់ត្រូវទេអាចំណុចធ្វើត្រូវអានេះជាចំណុចមួយដែលជួយឲ្យយើងនឹងថាពេលខ្លះយើងប្រតិបត្តិយើងភ្លេចណាអារម្មណ៍យើងមិននេះវាអាចទេ ខុសឆ្គងខ្ញុំខ្ញុំគិតថាសូមចូលរួមប៉ុណ្ណេះចុះដោយសារអូស្តាតនឹងលើកបន្តតែទៀតបាទសាឡាអល់ហាំឌុលឡានឹងអរគុណច្រើនលោកសាស្ត្រាចារ្យលីដែលចូលរួមបកស្រាយអំពីកំហុសឆ្គងមួយចំនួនដែលបងប្អូនយើងដែលគាត់អាចធ្វើដោយមិនដឹងខ្លួនឬក៏ដឹងខ្លួនហើយអ្វីដែលសាស្ត្របានលើកឡើងខ្ញុំសូមចូលរួមបន្ថែមបន្តិចទេតើតើអ្វីដែលខ្ញុំចាប់អារម្មណ៍សាស្ត្របានលើកឡើងថា មានប្រសាសន៍របស់ជាក្រៃយើងមហាម៉ាត់សុលឡោះហ្នឹងលោកបានបញ្ជាក់ថានៅឲ្យរើសអ្នកអ៊ីម៉ាំដែលអ្នកដែលសូត្រត្រូវអ្នកដែលសូត្រល្អអឺมันมันសំដៅលើសំឡេងទេតែប្រសិនបើមានវាជារឿងល្អក៏ប៉ុន្តែដែលសំខាន់បំផុតគឺការសូត្រត្រឹមត្រូវនិងគាត់ចាំកូរ៉ាន បានច្រើនជាងគេខ្ញុំគិតថាចំណុចនេះជាចំណុចដែលបងប្អូនត្រូវយកចិត្តទុកដាក់មែនទែនព្រោះហ្វាទីហា វាជារូបកុនមួយនៅក្នុងចំណោមរូបកុនផ្សេងៗទៀតរបស់ការសាឡាត់របស់យើងអញ្ចឹងយើងកុំប្រថុយពួកជួនកាល ពេលខ្លះមកចេះមានការយោគយល់ដូចថាមានអ្នកណាភៀវឬមកឬក៏អ្នកណាអីចឹងទៅគាត់អាចថាមិនដឹងពីពីអ្នកដែលមកនឹងច្បាស់ទេក៏ប៉ុន្តែដោយសារតែការចង់គោរពការការផ្ដល់តម្លៃគាត់រុញធ្វើធ្វើអ៊ីម៉ាំអីចឹងទៅខ្ញុំគិតថានេះជាចំណុចមួយដែលយើងត្រូវប្រុងប្រយ័ត្នដែរព្រោះខ្លាចថាជួនកាលអ្នកដែលគាត់មកនោះគាត់ពេលគេរុញចឹងហើយគាត់ក៏មានការទៅផ្ទាល់មានហ៊ានប្រកែកហើយដល់ ដល់ពេលដែលគាត់មិនមានភាពច្បាស់លាស់ក្នុងខ្លួនឯងវាអាចធ្វើឲ្យការសាឡាត់នេះមានបញ្ហាផងដែរអញ្ចឹងវាជាចំណុចមួយដែលយើងត្រូវយកចិត្តទុកដាក់វាជាចំណុចមួយដែលយើងត្រូវប្រយ័ត្នប្រយែងព្រោះការគោរពការហរម៉ាត់ការផ្ដល់តម្លៃឲ្យគ្នាវាជាការចាំបាច់ដែលឥស្លាមប្រើឲ្យក៏ប៉ុន្តែក្នុងរឿង Ibadat នេះគឺយើងមិនត្រូវធ្វើដោយប្រថុយទេក្នុងពេលដែលយើងអាចធ្វើឲ្យល្អបានយើងស្គាល់គ្នាយើងណាដែលគាត់សោតល្អនៅក្នុងស្រុកភូមិយើងគឺយើងឲ្យគាត់ធ្វើម៉ាំទៅដើម្បីកុំឲ្យថាដូចថា វាវាវាបង្កើនដល់ការទេស្ទាល់ទាំងសងខាងអ្នកដែលទម្លាប់បងថាទម្លាប់ដោយតែមានភ្ញៀវមករុញអញ្ចឹងដល់អត់បានរុញទៅស្ទាល់ដល់អ្នកដែលភ្ញៀវនឹងគេពេលដែលគេរុញហើយគាត់ក៏ពិបាកប្រកែកគេថាមកស្រុកទេសគេម្ដងម្កាលគេឲ្យធ្វើមកមិនហ៊ានធ្វើអីចឹងវាទៅជារឿងមួយជួនកាលអាចថាវាមានបញ្ហាតែនេះវាគ្រាន់តែជាការរំលឹកឲ្យយើងប្រុងប្រយ័ត្នទេមិនថាมันអាចมันអាចហាវភ្ញៀវឲ្យធ្វើមកខ្ញុំមិនមិនមិនមានន័យចឹងទេក៏ប៉ុន្តែគ្រាន់ក្នុងន័យថាយើងត្រូវមានការប្រុងប្រយ័ត្ន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 តែកើតមាននៅក្នុងពេលសាឡាតចំពោះបងប្អូនឥស្លាមយើងមួយចំនួនអ្នកខ្លះយើងឃើញតែភាគច្រើនគាត់បានអនុវត្តត្រឹមត្រូវប៉ុន្តែអាចថាអ្នកខ្លះគាត់ខ្វះការសិក្សាស្វែងយល់ឬក៏អ្នកខ្លះគាត់ដឹងដែរប៉ុន្តែពេលខ្លះធ្វើប្រហែលមិនបានចាប់អារម្មណ៍អញ្ចឹងណាជួនកាលវាអាចថាធ្លាក់ទៅក្នុងកំហុសឆ្គងដោយសារបញ្ហាហ្នឹងចឹងតទៅនឹងបញ្ហាទី1ដែលខ្ញុំចង់លើកទី1គឺតទៅនឹងបញ្ហាខុសសុនៅក្នុងសាឡាតមានន័យថា អ្នកឥស្លាមនៅពេលដែលគាត់ប្រតិបត្តិសាឡាដែលជាកតបកិច្ចដ៏សំខាន់នៅក្នុងសាសនាឥស្លាមដោយស្ថាបស្មានបានលើកខាងដើមថាជារុគុនទី2នៃរុគុនឥស្លាម ទាំង5វាជាបញ្ហាសំខាន់បំផុតដែលយើងត្រូវចិត្តទុកដាក់ចឹងសួរថាតើយើងក៏បីអនុវត្តវាឲ្យរួចតែពីដៃឬក៏យើងត្រូវគិតគូរពីភាពត្រឹមត្រូវនៃការប្រតិបត្តិរបស់យើងព្រោះថាចំណុចដែលបញ្ហាត្រង់ថា យើងកំពុងតែធ្វើអ៊ីបាដាតកំពុងតែគោរពសក្ការៈជាមួយអល់ឡោះសម្លាដែលជាម្ចាស់ធំធេងជាងគេបំផុតដែលដឹងពីអ្វីដែលមាននៅក្នុងចិត្តយើងចុះបើបុគ្គលម្នាក់គាត់ប្រតិបត្តិសាឡាតហើយចិត្តគាត់នៅរវើរវាយនៅកន្លែងរស់ស៊ីរបស់គាត់ឬក៏អ្នកខ្លះនៅកន្លែងកីឡារបស់គាត់អ្នកខ្លះនៅកន្លែងការងាររបស់គាត់ហើយអល់ឡោះសម្រាប់ដឹងពីអ្វីដែលមាននៅក្នុងចិត្តគាត់តើគាត់នឹងរំពឹងការតបស្នងយ៉ាងម៉េចពីអល់ឡោះស៊ុបហានូតាឡា ទេឃើញថាការខុសួរនៅក្នុងសាឡានេះសំខាន់ព្រោះអល់ឡោះសុបហានតាឡាមិនចង់បានតែរាងកាយយើងដែលបន្ទាបខ្លួនជាមួយអល់ឡោះសុបហានតាឡាហើយចិត្តយើងនៅរវើរវាយទៅខាងក្រៅអត់ទេអញ្ចឹងត្រង់កន្លែងនេះគឺត្រូវចិត្តទុកដាក់ទៅតាមបញ្ហាខុសួរនេះហើយនៅក្នុងកូរ៉ានអល់ឡោះសុបហានតាឡាបានបញ្ជាក់ប្រាប់ថាកតអហ្វលហលមុមីនូន alladheena hum fi salatihim khashi'un មានន័យថាពិតប្រកបណាស់ជោគជ័យហើយអ្នកដែលមានអ៊ីម៉ានទាំងឡាយ អ្នកដែលមានអ៊ីម៉ានដើម្បីអល់បានពណ៌នាថាអល់ឌីណាហ៊ុមហ្វីសាឡាទីមខោស៊ីអូនគឺអ្នកទាំងឡាយដែលនៅក្នុងសាឡារបស់ពួកគេគឺពួកគេមានភាពខុសូមានភាពខុសូនៅក្នុងសាឡារបស់ពួកគេហើយបញ្ហាទី2កំហុសឆ្គងទី2នៅក្នុងការប្រតិបត្តិសាឡាត គឺកើតមាននៅក្នុងពេលអង្គុយនៅចន្លោះរវាងសុយោទាំងពីរមានអ្នកខ្លះគាត់ ដាក់ដៃខាងឆ្វេងដោយក្តាប់មានន័យថាធម្មតាជាតិយើងដែលត្រឹមត្រូវគឺយើងត្រូវលាម្រាមដៃសណ្ដូកម្រាមដៃដាក់នៅលើផ្លូវនៅពេលអង្គុយនៅចន្លោះរវាងសយុទ្ធទាំងពីរមានន័យខ្លះគាត់ក្តាប់ម្រាមដៃខាងឆ្វេងហើយខាងស្ដាំរបស់គាត់គាត់លាទាំងអស់ហើយគាត់កម្រើកទាំងអស់យើងឃើញថាបញ្ហានេះនៅក្នុងប្រទេសរបស់យើងខ្ញុំដូចជាមិនទាន់ចាប់អារម្មណ៍ឃើញមានទេប៉ុន្តែនៅខាងក្រៅនៅពេលដែលបងប្អូនគាត់ប្រតិបត្តិសាឡានៅមស្ជីដ អន្តរជាតិដែលមានជាតិសាសន៍ចម្រុះផ្សេងផ្សេងគ្នាច្រើនគឺឃើញកើតមាន បងប្អូននេះខ្លះគាត់អនុវត្តអញ្ចឹងអញ្ចឹងត្រង់កន្លែងនេះគឺមិនត្រឹមត្រូវទេនៅក្នុងពេលអង្គុយនៅចន្លោះរវាងសុយោទាំងពីរគឺយើងលាម្រាមដៃយើងទាំងពីរសណ្ដូកនៅលើផ្លូវទាំងសងខាងហើយចំណែកនៅពេលតាសាហុតមានន័យថាអង្គុយនៅពេលតាហយិតការដាក់ម្រាមដៃខាងឆ្វេងគឺយើងសណ្ដូកដដែល ប៉ុន្តែខាងស្ដាំទេដែលយើងមានរបៀបនៅក្នុងការដាក់នៅក្នុងរយៈ1ពីនវីគឺយើងក្តាប់ទាំងអស់ម្រាម4ហ្នឹងម្រាម4មានន័យថាក្រៅពីចង្អុលដៃគឺយើងក្តាប់ទាំងអស់រូបរាងហ្នឹងទុកទុកចង្អុលដៃមានស្កេរីកាទុកចង្អុលដៃមួយតាំងពីដើមតាយតទៅហើយមានស្កេរីកាមួយទៀតគឺយើងយកម្រាមដៃកណ្ដាលនេះជាមួយនឹងមេដៃយើងដាក់ជាប់គ្នាជារង្វង់ជារង្វង់ ហើយចំណាយជានាងដៃនិងដៃម្រាមដៃបន្ទាប់នេះយើង ក្តាប់ជាងហើយចង្អុលដៃចង្អុលដដែលនេះគឺមានសក្តិរិកាមួយទៀតពីហាឌីសដែលជាការដាក់ម្រាមដៃជាលក្ខណៈលេខ53លេខ53លេខអារ៉ាប់ចំណត់ដើមគេការដាក់ដៃអញ្ចឹងការកណនីលេខអញ្ចឹងគឺគេតម្លើង53ចំណត់ដើមចឹងនេះជារបៀប2 ហើយចំណាយការកម្រើកកម្រាមដៃនេះយើងឃើញថាជាបញ្ហាខ្លាហ្វអលម៉ាការកម្រើកចង្អុលដៃនេះមិនកម្រើកទាំងអស់ទេយើងឃើញថាកម្រើកទាំងអស់ហ្នឹងអត់មានសេចក្តីរាយការណ៍វិណាវីមកទេប៉ុន្តែកម្រើកចង្អុលដៃនេះអលម៉ាខ្លះគាត់ថាអ្នកខ្លះគាត់ថាពេលដំបូងគឺអត់ចង្អុលទេនៅក្នុងមថាបខ្លះដូចជានៅក្នុងមថាបសាហ្វអ៊ីគឺចង្អុលនៅពេលដែលគាត់សូត្រតសាហុតអស្ហតអឡាអ៊ីឡាហ៊ីអ៊ីឡឡោះនៅកន្លែងពាក្យចុងក្រោយថាអ៊ីឡឡោះចង្អុលហើយអត់កម្រើកទេជានេះជាទស្សនៈរបស់អលម៉ាខ្លះ ប៉ុន្តែមានសេចក្តីរាយការណ៍ពីនប៊ីដែលថាជើងអល់ម្រាមដៃឲ្យកម្រើកនៅពេលដែលឌូអាចឹងនៅក្នុងតសាហូតនឹងដូចជាអស្សឡាមអាឡៃកអាយូហាននប៊ីឬក៏អល់ឡោះសលអាឡាមហាម៉ាត់គឺកម្រើកពេលហ្នឹងហើយក៏មានអលមាខ្លះថាកម្រើកនៅពេលមាន lafzul jalalah ពាក្យ zikir ជាមួយអល់ឡោះសុបហានតាមានន័យថាពាក្យណាមានរំលឹកឈ្មោះអល់ឡោះហ្នឹងគឺកម្រើកនៅពេលហ្នឹងអលមាខ្លះក៏ថាមិនកម្រើកទេចង្អុលទាំងអស់ក៏បានចឹងបញ្ហានេះឃើញថាមានសក្តិរេការបញ្ជាក់ប្រាប់ទោះជាគាត់ចង្អុល ពីដើមដល់ចប់គឺជារឿងដែលអត់មានខិលាហ្វទេ មានន័យថាការចង្អុលប៉ុន្តែការខិលាហ្វត្រង់រឿងរឿងរឿងកម្រើកនេះមានន័យថាកម្រើកហើយអ្នកដែលថាកម្រើកហ្នឹងក៏ថាកម្រើកនៅពេលណាខិលាហ្វនៅខ្លះកម្រើកនៅពេលដែលឌូអាហើយនៅខ្លះក៏ថាកម្រើកនៅពេលដែលសិក្ខាទៅជាមួយអល់ឡោះសុលាមានរំលឹកឈ្មោះអល់ឡោះសុបានទៅនៅក្នុងនឹងប៉ុន្តែការកម្រើកមរៀមទាំងមូលនេះកន្លែងហ្នឹងគឺខ្ញុំមិនធ្លាប់ជួបសេចក្តីរាយការណ៍មកទេ អញ្ចឹងអ្វីដែលជាបញ្ហា khilaf តើតើនឹងកម្រើកម្រាមចង្អុលដៃនេះទេអញ្ចឹងតើតើនៅបញ្ហាហ្នឹងគឺយើងត្រូវមានការប្រុងប្រយ័ត្នដែរមានអ្នកខ្លះគាត់មានអ្នកខ្លះគាត់ឃើញគេកម្រើកម្រាមដៃហើយគាត់អត់ដឹងថាកម្រើកពេលណាទេអ្នកខ្លះគាត់ម្រាមដៃគាត់កម្រើកកម្រើកខ្លាំងទៀតពេលខ្លះ អញ្ចឹងនៅខ្លះក៏និយាយថាអាចជាការចាក់សេតនទៅធ្លាប់ឮថាមានហាឌីសនប៊ីជាការពិតមានហាឌីសនប៊ីប្រាប់ថាការចង្អុលដៃនេះគឺបកកគ្រោះថ្នាក់ដោយសេតនជាងហាឌីដែលជាងអាវុធប៉ុន្តែមិនបានន័យថាយើងផ្អែកលើដលលនឹងយើងនៅក្នុងនឹងត្រូវក្រោកខំធ្វើឲ្យខ្លាំងអត់ទេព្រោះមានដលលផ្សេងថាយើងត្រូវកម្រើកនៅពេលណា នៅក្នុងទូអាឬក៏នៅក្នុងពេលរំលឹកឈ្មោះអល់ឡោះស៊ុបហានាហូវតាអាឡា ចឹងនេះតើតើនៅបញ្ហាកម្រើកម្រាមដៃនៅក្នុងពេលហើយនៅការដាក់ម្រាមដៃនៅក្នុងពេលតសាហូតហើយនៅក្នុងពេលអង្គុយនៅចន្លោះរវាងសុយុទ្ធទាំងពីរគឺយើងដាក់រៀបធម្មតាបញ្ហាកម្រឆ្កងមួយទៀតគឺតើតើនៅការងាកឆ្វេងងាកស្ដាំការងាកហ្នឹងជួនកាលងាកដោយកដោយក្បាលទាំងមូលពេលខ្លះអ្នកខ្លះងាកដោយភ្នែករបស់គាត់គាត់សម្លឹងមើលឆ្វេងស្ដាំខ្សែភ្នែកលើក្រោមខ្សែភ្នែករបស់គាត់ ចឹងឃើញថាយើងទាំងអស់គ្នាសុទ្ធតែដឹងថាកន្លែងដែលយើងត្រូវមើលនៅក្នុងពេល ប្រតិបត្តិសាឡាត គឺទីកន្លែងសុយោតរបស់យើងទីកន្លែងសុយោតរបស់យើងចឹងនេះជាការល្អប្រសើរបំផុតដើម្បីរក្សាភាពខុសរបស់យើងនៅពេលងាកឆ្វេងងាកស្ដាំវាឃើញអាបកាផ្លាយផ្លាយផ្សេងវាអាចទាញអារម្មណ៍យើងទៅតាមនឹងដែរអញ្ចឹងបាននៅក្នុងពេលប្រតិបត្តិសាឡាតនៅអ៊ីស្លាមគឺគាត់បីព្យាយាមរក្សាអាកសែភ្នែករបស់គាត់ហ្នឹងគឺនៅត្រង់កន្លែងសុយោតរបស់គាត់ដើម្បីរក្សាភាពខុស របស់គាត់ហើយនប៊ីបានបញ្ជាក់ប្រាប់នៅក្នុងហាឌីសរីអាយសាបានសួរនប៊ីអំពីការងាកឆ្វេងស្ដាំនៅក្នុងសាឡាតហ្នឹងពេលនោះនប៊ីបានប្រាប់ថាវខ្ទីឡាសុនយខ្តលិហ៊ុសៃតានមិនសាឡាតិលអាប់មានថាវាជាការលួចឆ្មក់ដែលសៃតានលួចឆ្មក់ពីសាឡាតរបស់ខ្ញុំអល់ឡោះស៊ុបហានូតាឡាមានន័យថានៅក្នុងពេលដែលខ្ញុំអល់ឡោះស៊ុបហានូគាត់កំពុងតែប្រតិបត្តិសាឡាតសៃតានវាលួចបំផ្លាញផ្នែកខ្លះនៃសាឡាតរបស់ខ្ញុំអល់ឡោះស៊ុបហានូតាឡា ចឹងនៅពេលដែលគាត់ខុសស៊ូសម្លឹងមើលនៅកន្លែងសុយោគាត់ខុសស៊ូមានន័យថាសាឡារបស់គាត់ផលបុណ្យពេញលេញប៉ុន្តែពេលខ្លះសៃតានអាចមានមានអតិពលនៅក្នុងការបំផ្លាញផ្នែកខ្លះនៃសាឡារបស់គាត់ដូចជាការធ្វើឲ្យគាត់ងាកឆ្វេងងាកស្ដាំចឹងពេលនឹងធ្វើឲ្យគាត់បាត់បង់ភាពខុសស៊ូរបស់គាត់ដែលប៉ះពាល់ដល់សាឡារបស់គាត់មានថាដូចជាសៃតានលួចវាថាលួចឆ្មក់លើការសាឡារបស់គាត់បំផ្លាញប៉ះឡាសាឡារបស់គាត់ដែលយើងជាអ្នកស្ដាំគឺចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នទៅតាមបញ្ហាហ្នឹង គឺរក្សាកសាខ្នៃរបស់យើងឲ្យល្អប្រសើរនៅកលែសុយោតរបស់យើងហើយតើតើនឹងការការសម្លឹងមើលលើគឺមានការពមៀនខ្លាំងនៅក្នុងហាឌីសនប៊ីបានបញ្ជាក់ប្រាប់ថាលៀនតហ៊ៀនអកវ៉ាមុនអានរ៉ហ្វអ៊ីអបសារីហ៊ីមអានរ៉ហ្វអ៊ីហ៊ីមអបសារហ៊ុមអានដឌូអាហ្វីសឡាអ៊ីលសម៉ាអូឡាតុខ្តហ្វាន់អបសារហ៊ុមមានន័យថា ក្រុមជាច្រើនដែលនៅលើកសែភ្នែករបស់គាត់សម្លឹងទៅសម្លឹងមើលទៅលើមេឃនៅក្នុងពេលដូអាក្នុងសាឡានោះគឺត្រូវតែបញ្ឈប់បើមិនដូច្នោះទេអល់ឡោះសុបហានតាឡាអាចនឹងលុបបំបាត់ការឃើញរបស់ពួកគេមានន័យថាអាចធ្វើឲ្យពួកគាត់ពិការខ្សែភ្នែករបស់គេអាចលែងវិលត្រឡប់មករកគេវិញនេះជាការពមានយ៉ាងខ្លាំងហើយនៅក្នុងហាឌីសនេះគឺយើងឃើញថាជាហាឌីសសាហីនៅក្នុងសាយមូស្លីមអញ្ចឹងវាជាការពមានយ៉ាងខ្លាំង ពីរ៉ូសូលឡោះសាឡាមជាពួកអ្នកដែលគាត់សម្លឹងមើលទៅលើមេឃនៅក្នុងពេលដែលប្រតិបត្តិសាឡាតហើយកំហុសឆ្គងមួយទៀតដែរតទៅនឹងអ្នកដែលប្រតិបត្តិសាឡាតគឺពេលខ្លះអ្នកខ្លះកំពុងតែប្រតិបត្តិសាឡាតគាត់កាច់ម្រាមដៃរបស់គាត់ឧទាហរណ៍អ្នកខ្លះគាត់កាច់អញ្ចឹងឬក៏អ្នកខ្លះឬក៏កាច់ឬក៏ដៃគាត់មកជាហៀងគាត់កាច់អញ្ចឹងអ្នកខ្លះមិនសងខាងទេនិយាយឃើញថាការហាមឃាត់អំពីការការកាច់ម្រាមដៃនេះมัน ថានៅក្នុងសាលាទេគឺហាមឃាត់សូម្បីតែពេលនៅក្នុងម៉ាស៊ីនរងចាំសាឡាតក៏ហាមឃាត់ដែរហើយរហូតដល់អលមាខ្លះគាត់ថា ក្រោយពេលយកវូដូពីផ្ទះហើយគឺអ្នកស្រាំគឺក៏មិនក៏បីកាច់ដៃកាច់ជើងជាលក្ខណៈនឹងទេព្រោះថាពេលនោះគឺគាត់ប្រៀបដូចជា ក្នុងពេលដែលថាត់នៅក្នុងសាឡាតអញ្ចឹងការកាច់ម្រាមដៃដោយលក្ខណៈមិនជិះគឺជាលក្ខណៈមកក្រោះជាលក្ខណៈមកក្រោះចឹងនៅក្នុងហាឌីសមួយរសូលបានមានប្រសាសន៍ថា إذا توضأ أحدكم فأحسن وضوءه ثم خرج عامدا إلى المسجد فلا يسبكن يديه فإنه في صلاة من إذا كان بقولنا من أنفونا بأن جاء هاي جو أكاد جاء وضوء دل أوسا هاي بطاما قد بقولنا من أنفونا بأن جاء وضوء هاي قد بأن تفول آر كنا بأن جاء وضوء هاي كرامة آه، قد آه، جاء المسجد ចូលកុំឲ្យគាត់កាច់ដៃទាំងពីររបស់គាត់មានថាកាច់ម្រាមដៃទាំងពីររបស់គាត់ដោយលក្ខណៈមិញហ្នឹងព្រោះថាគាត់គឺប្រៀបដូចជានៅក្នុងពេលសាឡាត់ព្រោះថាពេលហ្នឹងគឺគេរាប់គាត់ដូចជានៅក្នុងពេលសាឡាត់អញ្ចឹងអញ្ចឹងមិនក៏បីថាពេលហ្នឹងអ្នកខ្លះគាត់កាច់ម្រាមដៃដូចជាលក្ខណៈម៉ាសាអញ្ចឹងពេលផ្សេងអត់សក់ពេលខ្លះគេថាកំដរកុំឲ្យវាអត់សក់ផ្សេងមានអញ្ចឹងពេលហ្នឹងជាពេលដែលគេគិតប៉ះឡាឲ្យយើងអញ្ចឹងយើងមិនគួរធ្វើអ្វីដែលប្រឆាំងអំពីសកម្មភាពសាឡាត់នោះទេ ហើយកំហុសឆ្គងមួយទៀតដែរនិយាយឃើញថាតើតើនឹងការរៀបចំសាប់និយាយឃើញថានេះជាបញ្ហាមួយដែលយើងឃើញថាកើតមានច្រើនគួរសមដែរនៅតាមមស្ជីតមួយចំនួនទី1យើងឃើញថានប៊ីសាល់សាឡាមបើយើងមើលមើលទៅលើមាគីនប៊ីនៅពេលដែលដឹកនាំសាឡាតសួរថានប៊ីបែរមកក្រោយដើម្បីអីយើងឃើញថាអ៊ីម៉ាំមុនពេលដែលតក្បៀរគាត់ពេលគេកោះមកគាត់នៅបែរមើលក្រោយមិនមែនថា ចេះតែឈរឲ្យតែរួចងាកមករួចពីរួចពីដៃឈរឲ្យតែបានបានមិនមែនទេយើងពិនិត្យមើលសាវម៉ាក់មុំពួកពេលនោះគាត់ជាអ្នកដឹកនាំសាលាដូចមេតបដែលដឹកនាំក្នុងសមរភូមិចឹងពេលនេះជាពេលដែលយើងត្រូវពិនិត្យមើលម្នាក់ក្រោមការដឹកនាំរបស់យើងចឹងនប៊ីពេលនោះការងារសំខាន់គឺការរៀបចំសាវហើយការរៀបចំសាវយើងឃើញថាបើមនុស្សមើលសេចក្តីរាយការណ៍ពីនប៊ីនប៊ីរៀបចំសាវសាឡាតនេះ គឺប្រៀបដូចជារៀបចំកងទ័ពនៅ សមរភូមិទាំងសពមានន័យថាមុតចត់បំផុតនៅក្នុងការរៀបចំនប៊ីមិនតកបៀរទេប្រសិនបើសាហ្វនោះ នៅមានចលោបហោងនប៊ីមិនតកបៀរទេនៅពេលដែលសាហ្វនោះអត់តន់ត្រង់មានន័យថាអ៊ីម៉ាមគឺត្រូវចិត្តទុកដាក់តើតើនៅបញ្ហាហ្នឹងអញ្ចឹងមិនបានន័យថាងាកមើលឈើមើលទៅទេអត់ទេនប៊ីថាឲ្យនេះមកខាងមុខនៅនោះមកយើងអាចថាបំពេញតែខាងឆ្វេងស្ដាប់អ៊ីម៉ាមត្រូវហ៊ានបញ្ជាព្រោះពេលហ្នឹងផ្សិតគាត់អញ្ចឹង កន្លែងនេះគេឃើញថាការរៀបចំសាសមាន2ទី1គឺរៀបឲ្យត្រង់ទី2គឺរៀបឲ្យចិត្តមានន័យថានឹងកុំឲ្យមានចន្លោះប្រហោងបញ្ហាពីរនេះជាបញ្ហាសំខាន់ហើយឃើញថាជាកំហុសឆ្គងដែលអ្នកខ្លះគាត់ថានៅតាមមស្ជីតមួយចំនួនគាត់ដាក់ឧទាហរណ៍ការ៉ូអីមកពណ៌ដូចគ្នាអញ្ចឹងទៅគាត់ដាក់ប៉ិនមកចាអាមអញ្ចឹងដើម្បីឲ្យអ្នកមកសម្យ៉ាងគឺគាត់ឈរត្រង់ជួរនិយាយឃើញថា បញ្ហានេះគឺមិនមែនជាសុនណាទេហើយសួរថាតើវាល្អឬអត់បើយើងពិនិត្យមើលជំនាន់នប៊ីនប៊ីមានសមត្ថភាពឲ្យសាសបាត់គូជាបន្តទៅហើយមែនទេប៉ុន្តែអ៊ីស្លាមយើងមិនចង់បានតែរូបភាពទេយើងចង់បានឲ្យអ្នកអ៊ីស្លាមពេលឲ្យគាត់ចូលម៉ាស្យិតស្មារតីគាត់ស្វ័យប្រវត្តិទៅឈររៀបដោយគ្មានអ្វីទាំងអស់ក៏គាត់រៀបត្រង់ដែរដូចជាកងទ័ពនៅសមរភូមិចឹងចឹងនេះជាអ្វីដែលអ៊ីស្លាមចង់បានបើគាត់សម្បីតែរៀបសាសក៏មិនត្រង់ដែរសួរថាគាត់ទៅធ្វើអ៊ីបាដាតនឹងយ៉ាងម៉េចហើយអ៊ីបាដាផ្សេងៗទៀតគាត់ធ្វើយ៉ាងម៉េច ចឹងបញ្ហានេះគឺត្រង់ហើយនឹងចិត្តគឺជា បញ្ហាដែលត្រូវយកចិត្តទុកដាក់ហើយពិសេសបញ្ហានៃការមានជាមួយអ្នកដែលចូលមកមស្ជិតក្រោយអ្នកខ្លះពេលដែលអ៊ីម៉ាមចង់រកូហើយក៏ចូលមកពេលខ្លះអត់តដល់សាហ្វទេរកូតាមមកមុនឬក៏ពេលខ្លះគាត់ដល់សាហ្វហើយប៉ុន្តែមិនតន់ចូលដល់គៀកគេទេគាត់ខ្លាចផុតរីក្រាតហ្នឹងគាត់ទៅគម្រាតជួនកាលនៅគម្រាតមកជាហ៊ានពីជាហ៊ានទៀតពីពីអ្នកដែលមកសម្យ៉ាងមុនគាត់និយាយឃើញថានេះជាកំហុសឆ្គងនិយាយឃើញថាយើងទៅតាមដំណើរ មានថាគេសម្យ៉ាងចោលយើងប៉ុណ្ណាពេលតែមកអ៊ីស្លាមយើងពេញទៀតកុំចង់បានខ្លះគាត់ចង់លឿនចង់ចប់វិញលឿនចេញទៅវិញលឿនអញ្ចឹងគាត់ចង់តនមករកាត់ហ្នឹងទៅវិញតែគៀតមិនតនដល់សាមិនតនចិត្តគេក៏គាត់តែគៀតដែរកន្លែងនេះគឺជាគឺជាកំហុសឆ្គងហើយបញ្ហាកំហុសឆ្គងមួយទៀតគឺតកតងនឹងការមិនតាមម៉ាំនិយាយឃើញថាការមិនតាមម៉ាំយ៉ាងម៉េចម៉ាំគឺ ត្រូវគេចាត់តាំងដើម្បីឲ្យម៉ាក់មុំតាមមានន័យថាម៉ាក់មុំគឺចាំបាច់ត្រូវតែធ្វើតាមក្រោយម៉ាំពេលខ្លះម៉ាក់មុំខ្លះដែលគាត់មិនយកចិត្តទុកដាក់ពេលខ្លះគាត់ធ្វើប្រហែសគាត់អាចធ្វើសកម្មភាពសាឡាតនឹងមុនម៉ាំសេនប៊ីរំលឹកនៅក្នុងហាឌីសថាអ៊ីនម៉ាយុអ៊ីលអ៊ីម៉ាមលីយូតាំប៊ីហ្វឡាតខ្តលីហ្វូអាឡៃពិតប្រកបគេតែងតាំងម៉ាំដើម្បីឲ្យអ្នកដទៃគឺធ្វើតាមគាត់ហើយដូច្នេះកុំធ្វើខុសម៉ាំ កុំធ្វើខុសហ្មងហើយនៅក្នុងអដេសមួយទៀតអស្លាមជាប្រាប់ថាហ្វៃដាកាបារ៉ាហ្វាកាប៊ីរូពេលគាត់តកបៀរហើយចាំតកបៀរនៅខ្លះម៉ាំគ្រាន់តែត្រៀមតកបៀរតអារ៉ាមពេលខ្លះគាត់រួចមុនបាត់គាត់ឃើញថានេះជាបញ្ហាហើយពេលខ្លះម៉ាំតងើបពីរកោផងគាត់រលឺសំឡេងបន្តិចបន្តួចគាត់ចាប់ដើមអញ្ចឹងនៅសុនណាគឺម៉ាំរកោហើយចាំគាត់រកោម៉ាំទៅដល់ហើយសុយោតគាត់ចឹងនៅពេលដែលម៉ាំដាក់ថ្ងាសដល់កន្លែងសុយោតហើយមកគាត់ចោះទៅ មានអ្នកខ្លះគ្រាន់តែឮសំឡេងម៉ាំទឹកក្បៀតគាត់ទៅដល់ម៉ាំនេះជាការចោះតាមតំណាមិនតដល់គាត់លឿនកន្លែងនេះមានន័យថាជាការធ្វើមុនម៉ាំដែរម៉ាំអាចចាស់អាចចាស់ទៅគាត់ចោះទៅយឺតយើងចោះទៅមុនចឹងគាត់ត្រូវពន្យាពេលត្រូវពន្យាពេលបន្តិចរហូតដល់ម៉ាំហ្នឹងគឺចោះទៅដល់កន្លែងសិនម៉ាំទៅមុនសិននេះជាជាភាសាអាចសុំកាត់បន្តិចតើតូននឹងការដែលរូតទឹកក្បៀតនេះខ្ញុំដូចជាធ្លាប់ឮហាឌីសឬក៏មិនខ្ញុំអត់ច្បាស់ថានៅពេលដែលយើងទឹកក្បៀតតន់បុរាណមានដូចជាមានម្លាយកាត់ទឹកក្បៀតដែរ ដល់ពេលដែលមកទឹកវិទ្យយើងទឹកវិទ្យទៅបើត្រូវគ្នាជាមួយនឹងទឹកវិទ្យរបស់ម្លាយកាត់នឹងថាការចាំរបស់ខ្ញុំវាវាត្រូវសាច់រឿងហ្នឹងមានអញ្ចឹងដែរក៏មិនស្ដាប់តើតើនឹងការសូត្រអាមីនខ្ញុំចាំហាឌីសតើតើនឹងបញ្ហាហ្នឹងចំណែកទឹកវិទ្យមានហ្វាឌីឡាត់តកបៀរតនអ៊ីម៉ាំកាលនេះគេសំដៅលើតកបៀរជាមួយអ៊ីម៉ាំមិនបានន័យថាស្របគ្នាទេសំដៅលើតកបៀរតនអ៊ីម៉ាំមានន័យថាម៉ាំតកបៀរហើយក៏តកបៀរអានឹងគេចាត់ទៅតននោះបាត់ទីឡាធំធេងមានអទេបជាចំណែកតើតើនៅបញ្ហាអាមីន នប៊ីចែកប្រាប់នៅក្នុងហាឌីសបុគ្គលណាដែលការសូត្រអាមីនរបស់គាត់ស្របនឹងការសូត្រអាមីនរបស់ម្លាយកាត់គឺនឹងភ័យទោសអញ្ចឹងវាភ្ជាប់នឹងរឿងនឹងដែរអាមីននឹងក៏ត្រូវនៅក្រោយអ៊ីម៉ាំដែរឬក៏ស្មើបញ្ហាអាមីនគឺមានហាឌីសលើកឡើងព្រោះនប៊ីប្រាប់ថាបុគ្គលណាដែលការអាមីនរបស់គាត់ស្របនឹងការអាមីនរបស់ម្លាយកាត់អញ្ចឹងកន្លែងនេះគឺនប៊ីប្រាប់នៅក្នុងហាឌីសបញ្ជាក់ប្រាប់យ៉ាងច្បាស់តើតនអាមីនលើកឡើងថាម៉េចនៅពេលដែលអ៊ីម៉ាំសូត្រថាវឡដលលីនហ្វកូលូអាមីន ចឹងនប៊ីអត់ឲ្យចាំអ៊ីម៉ាមថាមានសិទ្ធិខណៈពេលមុនហ្នឹងម៉ាមតកវៀរហើយចាំតកវៀររហូតដល់ម៉ាមរកូហើយចាំរកូប៉ុន្តែពេលដែលតទៅនឹងហ្វាទីហាហ្នឹងនប៊ីប្រាប់ថាពេលដែលឮម៉ាមសូត្រថាវឡដលីនចូលសូត្រថាអាមីនចឹងទៅជាមួយគ្នាករណីករណីនេះគឺជាករណីលើកឡើងអัลฮัมឌុលឡាអរគុណច្រើនសាសមានបញ្ហាមួយទៀតតទៅនឹងការចូលទៅសម្យ៉ាង ដោយរូបសម្បត្តិឬក៏លក្ខណៈមិនសមរម្យ យើងដឹងថាមស្ជីតជាកន្លែងធ្វើអ៊ីបាដាតដែលយើងទៅធ្វើអ៊ីបាដាតជាមួយអាឡោះសុលាជាម្ចាស់ដែលធំធេងបំផុតជាការពិតមានអ្នកខ្លះគាត់ថាគាត់ទៅមស្ជីតដោយសក់គាត់ឧទាហរណ៍យើងជាអ្នកអ៊ីស្លាមគាត់អាចទុកសក់មិនបញ្ហាទេប៉ុន្តែគាត់ត្រូវសិតត្រូវរៀបចំឲ្យស្អាតមិនថាទៅមស្ជីតសូម្បីតែពេលធម្មតាពិសេសពេលទៅមស្ជីតគាត់ត្រូវចិត្តទុកដាក់ព្រោះថាវាជាពេលដែលគាត់ធ្វើអ៊ីបាដាតទៅជាមួយអាឡោះសុលាជាម្ចាស់ដែលធំធេងបំផុតអញ្ចឹងសម្លៀកបំពាក់របស់គាត់មិនត្រូវអ្នកខ្លះក្លិនញើស ចេញពីកន្លែងធ្វើការមកបាច់ញើសជោគឬក៏សម្លៀកបំពាក់មិនសមរម្យហើយគាត់ចូលទៅសាឡាតនិយាយឃើញថាវាប៉ះពាល់ដល់អ្នកដែលសាឡាតក្បែរគាត់ហើយវាប៉ះពាល់ដល់មឡាយកាត់ដែលនៅក្នុងមស្ជីតវមជ្ឈិលិសល្អគឺមានមឡាយកាត់នៅកន្លែងហ្នឹងចឹងនប៊ីប្រាប់នៅក្នុងហាឌីសថាហ្វអ៊ីនណលមឡាអ៊ីកាតតអាហ្សាមីម៉ាយតអាហ្សាមីនហ៊ូបនូអាដាមពិតប្រាកដមឡាអ៊ីការងផលប៉ះពាល់ចំពោះប្រការទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់កូនចៅអាដាម ចឹងនវាហាមឃាត់អ្នកហូបខ្ទឹមហូបអីមិនឲ្យទៅសាឡាដជាម៉ាដោយសារអីដោយសារវាប៉ះពាល់ដល់គេនៅក្នុងសាឡាដហ្នឹងចុះតម្រាំអ្នកដែលគាត់មកទាំងក្លិនញើសឧទាហរណ៍ឬក៏សម្លៀកបំពាក់របស់គាត់អត់បានសម្អាតត្រឹមត្រូវចឹងកន្លែងនេះគឺប៉ះពាល់ដល់ដល់អ្នកដែលសម្យ៉ាងហើយប៉ះពាល់ដល់ម៉ាឡាអ៊ីកាដូចជាពិសេសគឺយើងឃើញថាអ្នកដែល ហូបបារីឧទាហរណ៍ដែលយើងឃើញយើងទាំងអស់គ្នាដឹងថាការជក់បារីគឺនៅក្នុងអ៊ីស្លាមហាមឃាត់អញ្ចឹងអ្នកដែលខ្លះគាត់ជក់បារីហើយដល់មកសម្ញាំងគាត់មកសម្ញាំងដល់មិនបានសម្អាតត្រឹមត្រូវអញ្ចឹងពេលខ្លះឲ្យបង្កផលប៉ះពាល់ដល់អ្នកដែលក្បែរគាត់ហើយបង្កផលប៉ះពាល់ដល់មលិកាត់អញ្ចឹងចំណុចនេះគឺបញ្ហា ហើយដូចគ្នាដែរអ្នកដែលមកក្នុងអឺលក្ខណៈដែលមានក្លិនមិនល្អមិនថានៅលើខ្លួនប្រាណឬសម្ភារៈរបស់គាត់ទេព្រោះកន្លែងនេះព្រោះថាបើយើងពិនិត្យនៅក្នុងអ៊ីស្លាមការ ជំរុញឲ្យងូតទឹកនៅពេលណានៅក្នុងពេលដែលយើងមានការជួបជុំផ្សេងៗដូចជាថ្ងៃចំអិតដូចជាថ្ងៃរយាដូចជាមានកម្មវិធីជួបជុំផ្សេងផ្សេងមុនហ្នឹងគឺមានសុណិតឲ្យយើងងូតទឹកដោយដើម្បីអីគេហ្នឹងហេតុផលដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកដទៃពេលដែលយើងចូលរួមជាមួយគ្នាហ្នឹងហើយមួយទៀតតកតនឹងការធ្វើប្រហែសនៅក្នុងការសាឡាតជាម៉ាយើងឃើញថាអ្នកខ្លះគាត់ថាគាត់សាឡាតប៉ុន្តែគាត់សាឡាតនៅតាមផ្ទះរៀងខ្លួនខណៈពេលដែល យើងឃើញថានប៊ីមិនអនុញ្ញាតឲ្យមនុស្សពិការដែលមកសុំគាត់សាឡានៅផ្ទះពិការភ្នែកពិការភ្នែកសុំគាត់សាឡានៅផ្ទះនប៊ីអត់អនុញ្ញាតឲ្យគណៈពេលគាត់ថាគាត់អត់មានអ្នកដឹកដៃមកមស្ជីតហើយនប៊ីមានចេតនាមានបំណងចង់ដុតផ្ទះអ្នកដែលអត់មានវត្តមាន ប្រតិបត្តិសាឡាជាម៉ាអាយើងឃើញថាហាឌីសទាំងពីរនេះគឺបញ្ជាក់ពីការព្រមានយ៉ាងខ្លាំងចំពោះការចោលជាម៉ាអាហើយយើងឃើញថាមនុស្សជាធម្មតា នៅពេលដែលគាត់ធ្វើទង្វើដូចគេគាត់តែចង់បានអផលនឹងដូចគេឧទាហរណ៍ខ្លះគាត់ធ្វើការ1ម៉ោងគាត់ចង់បានកម្រៃបើគេ10គាត់ចង់10បើគេ20គាត់ចង់20បើ1ម៉ោងដូចគ្នាគេឲ្យគាត់តែ10ហើយគេឲ្យគេឲ្យអ្នកផ្សេង20 250ឬ270សួរគាត់ព្រមអត់សួរគាត់ប្រកាសជាតវ៉ាមែនទេប៉ុន្តែយើងពិនិត្យមើលនៅក្នុងអន្តេថាសាឡាជាម៉ាអានប៊ីប្រាប់ថាល្អជាងសាឡាម្នាក់ឯង25ឬ27កម្រិត មានន័យថាបើសាឡាម្នាក់ឯងបាន1 សាឡាជីម៉ា25 22មានន័យថាបើបាន1ដុល្លារបើគាត់សម្យ៉ាងនៅផ្ទះយើងឧទាហរណ៍សម្ាញ់សម្យ៉ាងរួម25ឬ22ដុល្លារសួរថាតើគាត់រៀបរខ្លួនឯងយកអតិចហ្នឹងឬក៏គាត់ចង់បានច្រើនខណៈពេលដែលទង្វើគាត់ផ្សេងផ្សេងទៀតទាំងអស់គាត់តែងចង់បានអាការតបស្នងនឹងល្អធ្វើដូចគ្នាគ្រាន់តែខុសកន្លែងសួរថាតើគាត់ចង់ធ្វើនៅកន្លែងនឹងផលតិចឬក៏បដូរកន្លែងតិចគាត់នឹងបានផលបុណ្យច្រើនផលបុណ្យច្រើនអញ្ចឹងអឺ ខ្ញុំសូមរំលឹកសង្ខេបបញ្ហាពី3ទៀតចុងក្រោយអាចថា1នាទី2នាទីទៀតចុងក្រោយអ៊ីនសាអល់ឡោះសូមអ៊ីដិនអត់អីទេអ្នកសម្រកសម្រួលពួកយើងចូលរៀនយឺតតិចដែរហ៎អាចថា2នាទីអីទៀតអ៊ីនសាអល់ឡោះទី1តកតនឹងការបាត់បង់អរ៉ាត់បញ្ហាចុងក្រោយដែលខ្ញុំចង់រំលឹក3ដោយសង្ខេបនេះទី1តកតនឹងការបាត់បង់អរ៉ាត់បងប្អូនយើងខ្លះគាត់បាត់បាំងអរ៉ាត់ចិត្តទៅគាត់ស្លៀកអាវយឺតអីមកល្មមខ្លួនគាត់យើងក៏ដឹងថាអរ៉ាត់នៅក្នុងសាឡាត់បរោះចន្លោះចិត្តហើយនឹងបាត់ជង្គង់ អ្នកខ្លះឲ្យគាត់លើនឹងតិចប៉ុន្តែពេលតែគាត់បញ្ហាពេលតែគាត់ឆោតអីតែពេលតែគាត់សុយោតអញ្ចឹងអាយនឹងវាទាញមកអញ្ចឹងវាអាចលេចអរ៉ាត់គាត់នៅខាងក្រោយឬក៏ពេលខ្លះអ្នកខ្លះគាត់ស្លៀកខោរៀងរៀងប៉ឹមប៉ឹមក្បាលជង្គង់ណាណាពេលដែលគាត់សយោទៅវាខាយទាញមកអញ្ចឹងបញ្ហានេះគឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ដែរឬក៏អ្នកខ្លះគាត់ស្លៀករឹបគាត់ថាចិត្តទៅប៉ុន្តែ ចិត្តរបស់គាត់ចិត្តនៅលក្ខណៈរឹបកាស៊ីអត់អារីអត់ពេលខ្លះគឺស្ដើងនឹងចូលនៅក្នុងអតីតដែលស្ដាប់លើកនឹងពេលខ្លះគាត់សៀកស្ដើងគាត់បាត់បាំងអរ៉ាត់ប៉ុន្តែអត់ចិត្តទេស្លាមមិនចាត់ទុកថាជាការបាត់បាំងអរ៉ាត់ទេក្នុងលក្ខណៈនឹងដោយនាវាបានរំលឹកនៅក្នុងអតីតសម័យហ្នឹងមានន័យថាស្លៀកដូចអាក្រាតមានន័យថាស្លៀកអឺស្លៀកដូចអាក្រាតមានន័យថាមិនមានន័យថាស្លៀកទៅវារឹបពេកគេមើលឃើញរាងកាយរបស់គាត់កន្លែងណាកលុបកន្លែងណាប៉ោងមើលឃើញទាំងអស់អញ្ចឹងបញ្ហា ហើយមួយទៀតស្ដើងដែលគេអាចមើលឃើញខាងក្នុងពីខាងក្នុងសម្លៀកបំពាក់ហ្នឹងអញ្ចឹងគាត់ត្រូវចិត្តទុកដាក់ដែរអ្នកខ្លះគាត់សាឡាតប៉ុន្តែគេឃើញថាគាត់មិនយកចិត្តទុកដាក់លើបញ្ហាទេគឺថាអរ៉ាត់ជាលក្ខខណ្ឌសារ៉ាត់សាសាឡាតគាត់តែមានបញ្ហាគឺសាឡាតរបស់គាត់ក៏មានបញ្ហាដែរបញ្ហាទី2ចុងក្រោយ គឺតកតងនឹងការស្លៀកហៀបរោះដែលគាត់ស្លៀកហៀហួសផ្នែកគោលទាំងពីរនិយាយឃើញថាបរោះ អឺស្លាមនៅខ្លះផ្នែកជើងអូផ្នែកជើងទាំងពីរយកផ្នែកជើងនិងផ្នែកកូនអញ្ចឹងចំពោះបរោះយើងឃើញថាអ៊ីស្លាមជាធម្មតាគឺយើងមិនស្លៀកហៀនឹងទេព្រោះមានការជំរុញថាយើងស្លៀកគឺត្រូវលើនឹងមានហាឌីសនប៊ីហើយមានហាឌីសព្រមានចំពោះអ្នកដែលស្លៀកក្រោមហ្នឹងចឹងគេឃើញថាអ្នកដែលស្លៀកហៀហួសផ្នែកកលឬផ្នែកជើងហ្នឹងនៅក្នុងពេលធម្មតាមានបញ្ហាហើយអលមៈខ្លះខ្លាប់សហរ៉ាមឬឬឬបក្រោះការហាមឃាត់ហ្នឹង ហើយការហាមឃាត់នេះគឺថាបើនៅក្នុងសាឡាតបើគាត់ធ្វើអាទង្វើដែលគេហាមឃាត់នៅក្នុងសាឡាតអាអាបំរាមរបស់វានឹងអាបាបកម្មរបស់វានឹងកាន់តែមានលក្ខណៈធ្ងន់ធ្ងរអញ្ចឹងគួរមានការប្រុងប្រយ័ត្នដែរយើងឃើញថានៅក្នុងពេលដែលយើងស្លៀកពាក់គឺគឺស្លៀកបរោះឥស្លាមគឺធ្វើយ៉ាងម៉េចកុំឲ្យហួសផ្នែកជើងរបស់គាត់ឬផ្នែកគោលទាំងពីររបស់គាត់នឹងអឺព្រោះថាការស្លៀកហៀមាននៅក្នុងហាឌីសថាជាមួយអ្នកដែលស្លៀកហៀរហូតដល់ថាអត់សះសាឡាតប៉ុន្តែឧឡាមាខ្លះគាត់ថាហាឌីសនឹងដអេមានឧឡាមាខ្លះគាត់ថាសាហីហ៍ ចឹងវាខ្លាផ្ដល់ឋានៈថាសាសសាឡាឬមិនសាសសាឡាទៀតជាមួយអ្នកដែលគាត់សិរិហិក្នុងពេលក្នុងពេលសាឡានឹងនៅក្នុងហាឌីសមួយដែលខ្ញុំសូមរំលឹកថាគេលោកបងប្អូនទាំងខ្លះគាត់ថាលើកអត់មានផោះតាដោយសារពេលខ្លីតាមពិតផោះតាលើបញ្ហានឹងមាននៅក្នុងអទេសបញ្ជាក់ថា3ក្រ3 3ក្រុមដែលអល់ឡោះសូឡាមិនមើលជាមួយគាត់មិនសម្អាតគាត់ពីបាបកម្មហើយព្រមានឲ្យតនកម្មទី1នៅពីប្រាប់ថាអលម៉ាន់ណានអលមូស្មីលអ្នកដែលសិលហ៊ី ទី2ស៊ីហ៊ីហួសផ្នែកគោលនោះផ្នែកគោលទី2គឺអលម៉ាណានអ្នកដែលរំលឹកគុណហើយទី3អលមូហ្វិកសិលអាតាហ៊ូប៊ីលហាល់ហ្វិលកាឌិបអ្នកដែលគាត់លូករបស់ស្បត់ដោយប្រើការស្បត់មានន័យដើម្បីបញ្ជាក់មានថាអ្នកដែលដែលស្បត់ដើម្បីលូកអីវ៉ាន់មានន័យថាគាត់ស្បត់ដើម្បីតែកុហកក៏ហ៊ានស្បត់ដែរដើម្បីឲ្យអីវ៉ាន់គាត់លូកដាច់ អញ្ចឹងជាការពមៀនមួយហើយនៅក្នុងអទេសមួយទៀតរបៀបប្រាប់ថាម៉ាអស្ហ្វាឡាមីនអលកាបៃមីនអ៊ីសារវ៉ាហ្វីនណារមានន័យថាសរងឬខោដែលសេហួសលើកាបៃហ្នឹងមានន័យថាផ្នែកគោលទាំងពីរហ្នឹងគឺនៅក្នុងឋានរស់របស់អល់ឡោះស៊ុបហានតាឡាអញ្ចឹងកន្លែងនេះគឺអលមាកាឡាថាអ្នកដែលស្លៀកហៀហួសហ្នឹងបើគាត់ក្នុងលក្ខណៈតកបុតឯងកាងអានឹងហារ៉ាមឯកភាពអលមាប៉ុន្តែគាត់អត់មានអំណួតទេអត់តកបុតទេគឺស្ថិតនៅក្នុងភាព មកក្រោះ ចឹងឃើញថាអន់បំផុតក៏ស្ថិតនៅក្នុងលក្ខណៈមកក្រដែលពួកគាត់បដូរទាំងអ្នកដែលធ្វើដើម្បីតែកាប់ពុទ្ធវាគាត់ថាបើអត់ទៅកាប់ពុទ្ធគាត់ត្រូវតែធ្វើតាមសុណាស់មិនចឹងពួកនប៊ីប្រាប់ថាកុំអោយក្រោមបើមិនទៅកាប់ពុទ្ធគាត់ច្បាស់ជាធ្វើហ្នឹងបានអលមាខ្លះគាត់ថាបើគាត់មិនទៅកាប់ពុទ្ធក៏គាត់បដូរទាំងអ្នកទៅកាប់ពុទ្ធដែរអញ្ចឹងបានអលមាខ្លះគាត់ថាហារ៉ាមតែម្ដងបញ្ហាទី3គឺការស្លៀកសម្លៀកបំពាក់ដើម្បីសម្យ៉ាងដោយសម្លៀកបំពាក់មានរូបភាពនៃអ្វីដែលមានជីវិតដូចជារូបភាពមនុស្សរូបភាពសត្វ ចំណាយរូបភាពធម្មជាតិព្រៃប្រឹក្សាអីគឺយើងឃើញថាអ្វីដែលគ្មានជីវិតគឺមិនបញ្ហាទេប៉ុន្តែរូបភាពនៃអ្វីដែលមានជីវិតយើងឃើញថាជាបញ្ហានៅក្នុង សាសនាអ៊ីស្លាមដែលឧលមាអ៊ីស្លាម ជាច្រើនក៏យល់ឃើញថាយើងហារ៉ាមសម័យរសិទ្ធិភៈក្នុងពេលធម្មតាចឹងដូចខ្ញុំបានលើកមិនមិញថាបើធម្មតាហារ៉ាមហើយយើងយកអបកាហារ៉ាមទៅដាក់ក្នុងពេលសាឡាតវាកាន់តែវាកាន់តែធ្ងន់ចំណែកសម្លៀកបំពាក់ដែលមានរូបដែលគ្មានជីវិតដូចជាព្រៃប្រឹក្សាភ្នំអីហ្នឹង ក៏លំអខ្លះគាត់ថាมันល្អដែរអាចជាលក្ខណៈមកក្រោះដែរព្រោះថានៅក្នុងពេលសាឡាតពិសេសគាត់សាឡាតជាលក្ខណៈរួមវាអាចនាំឲ្យអ្នកដែលសាឡាតក្រោយគាត់អីហ្នឹងគឺអាចកសែភ្នែករបស់គេអត់អត់នៅនឹងត្រង់កន្លែងដែលគេប្រកបប្រើរក្សាគាត់តាក់ទាញគេដើម្បីសម្លឹងមើលគាត់អញ្ចឹងអ្នកខ្លះគាត់ថាមកក្រោះក្នុង នៅលក្ខណៈហ្នឹងជើងនេះជាអ្វីអាចភ្ជាប់ជាមួយនឹងសលៀកបំពាក់ដែលមានអសរដែរពេលខ្លះមកអសរហ្នឹងដូចថាសរសេរជាលក្ខណៈថាសិនបើជាលក្ខណៈតេទៀងអារម្មណ៍ថាប្រើពណ៌ប្រើអីជាលក្ខណៈតេទៀងខ្លាំងយើងឃើញថានៅក្នុងពេលសាឡាត ការជៀសវាងជាការប្រសើរព្រោះថានៅក្នុងសាឡាតនេះគឺយើងមានអ្នកមុខអ្នកក្រោយយើងធ្វើយ៉ាងណាកុំឲ្យគេ បាត់បង់កុសលដោយសារយើងដោយសារយើងសូមអរគុណជាងនេះជាអ្វីដែលខ្ញុំចង់ជួយរួមឲ្យសង្ខេបអឺ តទៅទៅនឹងកំហុសឆ្គងនៅក្នុង ពេលប្រតិបត្តិសាឡាត់សូមអរគុណហើយសូមអោបចំពោះកំហុសឆ្គងដោយអចេតនាសូមមានសាឡឡោះអាឡានប៊ីណាមូហាម៉ាត់វ៉ាឡាអាលីហ៊ីវ៉ាសាហ្ប៊ីអ៊ីជម៉ាអ៊ីនអលហាំឌុលឡានឹងសូមគោរពថ្លែងអរគុណចំពោះសាស្ត្រាបានចូលរួមបកស្រាយនៅប្រធានបទរបស់យើងនៅថ្ងៃនេះហើយអ្វីដែលអូសាសបានលើកឡើងខ្ញុំឃើញចំណុចដែលនិយាយដោយស្មោះត្រង់ទៅសូម្បីតែខ្ញុំក៏ពេលខ្លះក៏ចូលក្នុងចំណុចហ្នឹងដែរគឺការកាច់ម្រាមដៃ ពេលខ្លះមកដូចជាយើង មានអារម្មណ៍ថាអបសុកឬក៏ដូចថា កាច់ដើម្បីជាការកំសាន្តអីអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាវាជាចំណុចមួយដែលយើងគួរតែប្រុងប្រយ័ត្នរំលឹកខ្លួនឯងឡើងវិញទាំងអស់គ្នាដើម្បីកុំឲ្យវាខាតផលបនខាតប៉ះឡើងរបស់យើងហើយចំណុចមួយទៀតឧស្សាហ៍ខ្ញុំចង់ចូលរួមដែរគឺតេតតូននឹងការរៀបចំ soft រៀបចំជួរនៅក្នុងសាលានេះខ្ញុំសង្កេតឃើញថា នៅក្នុងមស្ជីតនៅតាមស្រុកភូមិយើងមួយចំនួនគឺមានការឃ្លាតឃ្លាតគ្នាមែនទែនជាការពិតប្រសិនបើប្រទេសរបស់យើងក្នុងរបបដូចជាបលាគ្រោះថ្នាក់កូវីដប្រហែលរយៈមុននេះយើងឃើញថានឹងវាជាការណែនាំវាជាដើម្បីសុវត្ថិភាពយើងចាត់ទុកថាវាជាការចាំបាច់ដែលយើងហៅថារូលរដ្ឋយ៉ាងអ៊ីស្លាមអនុញ្ញាត តែនៅពេលដែលយើងដូចឥឡូវនេះអល់ហាំឌុលឡាប្រទេសរដ្ឋហើយបានលោកក៏បានអនុញ្ញាតឲ្យយើងជួបជុំអាចឲ្យសាឡាត់បានត្រឹមត្រូវយើងគួរតែ យកចិត្តទុកដាក់ក្នុងការរៀបជួរនេះឲ្យបានត្រឹមត្រូវឲ្យបានស្របតាមសុណាស់របស់នប៊ីសល្លោះអាឡៃសាឡាមហើយពេលខ្លះមកខ្ញុំសង្កេតឃើញថាម៉ាក់មុំអ្នកសម្យ៉ាងក្រោយខ្លះគាត់ដូចជាអន់ចិត្តជាមួយនឹងអ៊ីម៉ាំថាអូសម្យ៉ាងផ្លេតផ្លេតទៅនៅរៀបរាប់ នៅងាកចុះងាកឡើងធ្វើអីអ្នកខ្លះគាត់មានអារម្មណ៍ចង្អៀតចង្អល់ទាំងផ្នែកនឹងទៀតខ្ញុំធ្លាប់ឃើញខ្លះខ្លះចឹងថាខ្ញុំគិតថានេះវាជាចំណុចមួយដែលខុសឆ្គងបើថាយើងពោះមិនមែនជា ពេលវេលាលេងកីឡាលេងបាល់ឬក៏អីទេវាជាការគោរពទៅចំពោះអល់ឡោះជាម្ចាស់ដែលយើងសង្ឃឹមថាយើងទទួលបានឋានសួគ៌ឬ surga ឬក៏បើមិនដូចនោះទេយើងអាចនឹងមានគ្រោះថ្នាក់ធ្លាក់ទៅដល់ឋាននរកឬក៏នរការបស់អល់ឡោះសុបហានវតាឡាវលីយ៉ាទុបិលឡាអញ្ចឹងវាជាចំណុចមួយដែលយើងត្រូវយកចិត្តទុកដាក់ហើយកុំកុំកុំខឹងកុំគេថាឆាប់ច្រឡោតជាមួយនឹងអ៊ីម៉ាំថាគេទៅរៀបជួអស់ហើយឯងនៅងាកចុះងាកឡើងអីយើងមើលសំបីតែ ជាករីយើងមហាម៉ាត់សល្លោះអាឡៃសាឡាមលោកក៏ធ្វើដូចនេះដែរអញ្ចឹងយើង មិនគួរថាអន់ចិត្តឬក៏មាន បញ្ហាត្រង់រឿងតម្រៀបជួរនេះទេអឺចំណុចមួយទៀតគឺសម្លៀកបំពាក់ឧស្សាហ៍ពេលខ្លះមកយើងឃើញសម័យនេះជាសម័យដែលមានការរីកចម្រើនគ្រប់វិស័យក្នុងនោះកីឡាក៏មានការរីកចម្រើនដែរហើយយើងសង្កេតឃើញថាខ្លួនខ្ញុំផ្ទាល់ហើយខ្ញុំជឿថាប្រហែលជាបងប្អូនយើងភាគច្រើនបានសង្កេតឃើញនៅតាមមស្ជិតខ្លះដែរគឺយុវជនយើងឬក៏ខ្លះមកចាស់ចាស់អីស្លៀកពាក់សម្លៀកបំពាក់កីឡា អឺជាឧបមាគាត់គ្រប់គ្រងក្លឹបនេះក្លឹបនោះដែលល្បីនៅក្រៅប្រទេសឬក្នុងប្រទេសអញ្ចឹងទៅហើយពេលខ្លះក៏មានឈ្មោះអ្នកនេះឈ្មោះអ្នកនោះអីចឹងទៅរហូតមានក្លឹបខ្លះបើខ្ញុំមិនច្រឡំទេមានសញ្ញាខ្វែងនៅលើនឹងសិស្សតើនឹងយើងការសាឡាត់នឹងយ៉ាងម៉េចដែរសិស្សមុសាអាចជួយបន្ថែមកន្លែងនេះបន្តិចការសាឡាត់សាសបើតើវាហារ៉ាមលើការស្លៀកពាក់យើងឃើញថាកាលណាគាត់បាត់បង់អរតចិត្តសម្លៀកពាក់គាត់ហ្នឹងកាលណាបាត់បង់អរតចិត្តសម្លៀកពាក់គាត់សាហើយប៉ុន្តែហារ៉ាមលើការស្លៀកពាក់គេហាមឃាត់គាត់មាន បាបកម្មដោយសារស្លៀកពាក់ សម្លៀកបំពាក់ដែលឆ្លាស់ហាមឃាត់បើសិនបើដូចសិស្សលើកមកមិញតើតើសម្លៀកបំពាក់កីឡាដែលមានជួនកាលលេជួនកាលការរចនាពណ៌តាក់ទាញ logo របស់របស់ក្លឹបមួយមួយជួនកាលជាសញ្ញារបស់សាសនាផ្សេងដូចជាលក្ខណៈដូចសិស្សលើកមិនចឹងឃើញថានៅក្នុងកន្លែងដែលយើងធ្វើវិដាទៅជាមួយអល់ឡោះសុបហានតាឡាគឺយើងកាន់តែត្រូវជាវៀងទៀតទៅទៅនឹងបញ្ហាហ្នឹង អល់ហាំឌុលឡាអរគុណច្រើនលោកសាស្ត្រយើងឃើញថាបងប្អូនយើងក៏មាន សំណួរច្រើនដែរក៏ប៉ុន្តែយើងលើកខ្លះខ្លះបានហើយព្រោះឥឡូវនេះលើម៉ោង10នាទីហើយសូមថាពី3សំណួរសិតលន់ខ្ញុំគិតថាមានសំណួរមួយ ដែលគាត់លើកឡើងពីមុនគេបងអស់គឺអាប៊ូណាប៊ីឡានៅក្នុង account នៅគណនី Facebook ដែលមានឈ្មោះថា Abu Nabila គាត់បានលើកឡើងថា Imam Saud ហើយខ្ញុំឃើញថាមានបងប្អូនយើងផ្សេងទៀតដែលគាត់ comment សួរប្រហាក់ប្រហែលនឹងដែរសំណួរដូចគ្នាតែខ្ញុំភ្លេចឈ្មោះគាត់នៅខាងក្រោមបាញ់មិញ គាត់សួរថានៅពេលដែលខ្ញុំអានរបស់គាត់តែម្ដងសំឡេងរបស់គាត់អ៊ីម៉ាំអឺអ៊ីម៉ាំសូត្រហ្វាទីហាឮតើម៉ាក់មុំសូត្រហ្វាទីហាបានអឺបានដែរឬទេនឹងសំណួរមួយហើយសំណួរខាងក្រោមមួយទៀតក៏មានតម្រងប្រហាក់ប្រហែលហ្នឹងហើយអឺខ្ញុំរកអត់ឃើញក៏ប៉ុន្តែគាត់គាត់លក្ខណៈទៅនេះនៅរកអាត់ ទី1និងទី2អ៊ីម៉ាមសូត្រលឺលឺតើម៉ាក់មុំចាំបាច់សូត្រតាម ដែរឬទេឬក៏នៅស្ងៀមល្អជាងខ្ញុំគិតថាសំនួនវាប្រហែលគ្នាអញ្ចឹងអឺសួរសាក់ស្មោះសាមុនពូមីក្រូហ្វូននៅនឹងស្រាប់ដើម្បីកុំឲ្យផាត់ដូរ Alhamdulillah salatu wassalamu ala rasulillah ជាបញ្ហាការសូត្ររបស់ម៉ាក់មុំនៅក្រោយអ៊ីម៉ាមនៅក្នុងសាឡាតសូត្រលឺដូចជាសាឡាតម៉ាក្រិបសាឡាតអ៊ីសាសាឡាតស៊ូបូតើតើម៉ាក់មុំត្រូវសូត្រឬអត់នៅក្នុងអឺ សាឡាដែលអ៊ីម៉ាមសូលីក៏នេះជាបញ្ហាខ្លាហ្វរវាងអ៊ុលាម៉ាអ៊ីស្លាមអ្នកខ្លះក៏ថាមិនចាំបាច់សូទេព្រោះថាការសូត្ររបស់ម៉ាមនោះគឺអាចជំនួសការសូត្ររបស់ម៉ាមុំបានហើយនេះជាទស្សនៈមួយរបស់អ៊ុលាម៉ា ហើយគាត់សំអាងលើអាយ៉ាត់កូរ៉ានដែរនៅពេលដែលអ៊ីម៉ាមនៅពេលដែលលើគេសូត្រកូរ៉ានពេលដែលកូរ៉ានកូរ៉ានហ្វស្តាមីអ៊ូលូអានស៊ីតូលអាឡាគុំទូរហាមូនមានន័យថានៅពេលដែលអ្នកលើគេសូត្រកូរ៉ានចូលពួកអ្នកនៅស្ងៀមមកស្ដាប់សង្ឃឹមថាពួកអ្នកនឹងទទួលបានការអាណិតស្រឡាញ់ពីអាឡោះស៊ុបហានូតាឡាចឹងអ៊ីម៉ាមអាម៉ាត់គាត់ថាឯកភាពអ៊ុលម៉ាថាអាយ៉ាត់នេះអាឡោះសម្រាប់បញ្ចប់មកគឺសំដៅលើសាឡាត់អញ្ចឹងអ៊ុលម៉ាខ្លះគាត់ថាមិនចាំបាច់សូត្រទេដោយសំអាង លើផោះតាងដូចលើកំបាញ់មិញហើយផោះតាងផ្សេងទៀតជាច្រើន ប៉ុន្តែទស្សនៈទី2របស់អលមៈគាត់ថាវយបត្រូវសូត្រហ្វាទីហាជាករណីលើកលែងគាត់ថាក្រៅពីហ្វាទីហាមិនចាំបាច់សូត្រទេគាត់យកអផតាងផ្សេងផ្សេងមកនោះដាក់ក្រៅពីហ្វាទីហាមានន័យថាហ្វាទីហាគឺនៅរក្សាដដែលព្រោះមានដលលមួយដែលវាហាក់ដូចជាមានលក្ខណៈរឹងមាំជាងនិយាយថាពង្រឹងព្រោះតែវាខុសសូសៀមានលក្ខណៈពិសេសតទៅនឹងហ្វាទីហានៅពេលមួយរសូលឡាសាឡាតហើយម៉ាក់មុំនៅក្រៅនោះក៏សូត្រ Kerabat salat jam Rasulullah eh, Mirsa Thalalakum tak kerau nak khalfa imamikum. Mereka tak puna ada cipan sod ni kerau imam. Penuh sabar kau cerai sabar bukan pan main. Mereka tak kerau imam. Penang salam Mirsa tak pernah tak falu. Illa bifatihati kitab. Rasulullah kerap tak kum tu lillahi ta'ala fatihah. Berbah kitab ini tak lillahi surah fatihah. Penang ya, hula salat lima lam yakra dia. Berbah kata salat sah nanti cibuh nak dalkot mat bang sobi. ចឹងទស្សនៈទី2នេះគាត់ថាទោះបីអ៊ីម៉ាមសូត្រលឺក៏ដោយក៏ត្រូវសូត្រប៉ុន្តែ សូត្រតែត្រឹមតែហ្វាទីហាទេក្រៅពីនឹងគឺអត់សូត្រទេអញ្ចឹងបើម៉ាក់មុំគាត់មកក្រោយឧទាហរណ៍ម៉ាក់មុំគាត់មកក្រោយអ៊ីម៉ាមគាត់សូត្រសូរ៉ាហើយអញ្ចឹងគាត់អាចសូត្រត្រឹមហ្វាទីហាហ្នឹងហើយអលមជាច្រើនក៏យល់ឃើញថាការយកទស្សនៈទី2នេះហើយដូចជាលក្ខណៈអះវតហើយមានលក្ខណៈល្អប្រសើរព្រោះថាបើសិនជា សាឡាតនោះនប៊ីប្រាប់ថាអត់សះលើកលែងតែហ្វាទីហាអញ្ចឹងគាត់បានសូត្រអញ្ចឹងចំណែកទស្សនៈទី1យើងក៏មិនថាខុសដែរព្រោះគាត់សំអាងលើដលលប៉ុន្តែចំពោះខ្ញុំ ការសិក្សាលើទស្សនៈទាំងពីរនេះខ្ញុំអាចដូចជាមានទំនោរទៅលើ ទស្សនៈទាំងពីរទី2នេះជាងព្រោះវាហាក់ដូចជាមានលក្ខណៈចំជាងពាក់ព័ន្ធនឹងដលលហ្នឹងវឡោអាឡាមអញ្ចឹងជាការប្រសើរគឺម៉ាក់មុំទោះជាអ៊ីម៉ាមសូត្រលឺក៏ដោយគឺគាត់សូត្រមិនដែលសូត្រត្រឹមតែ ហ្វាទីហាទេចំណែកក្រៅសូត្រក្រៅហ្វាទីហានេះគឺគាត់ត្រូវស្ដាប់ម៉ាមដែលគេសូត្រអល់ឡោះយូសាគុំអល់ឡោះខេរអល់ហាំឌុលឡាអរគុណច្រើនសាសសូមមកសំណួរទៀតចុះសាសព្រោះយើងលើក15នាទីហើយសូមដាក់សូមឲ្យសាសកូសាលីម្ដងពីគណនីដែលគាត់ឈ្មោះថាលឹមលឹមលឹមអឺគាត់សរសេរថាទួនសម្បះយ៉ាង មិនអោយលាល័យបាទថាមិនអោយអារម្មណ៍យើងបាទរវើរវាយគិតនៅនេះគិតនៅនោះហ្នឹងតើ ឲ្យយើងគិតអំពីអ្វីបើថាក្នុងសម្យ៉ាងហ្នឹងណាសិស្សខ្ញុំមកសិស្សកលនេះហើយខ្ញុំគិតថាវាជាសំណួរចុងក្រោយអ៊ីនសាអល់ឡោះប៊ីស្មិលឡាហ៊ីរ៉ាម៉ានរ៉ាហ៊ីមតកតងនឹងមូលហេតុមួយចំនួនដែលធ្វើឲ្យអារម្មណ៍របស់យើងមូលក្នុងពេលដែលយើងសម្បះយ៉ាងមានមានគួរសួរណាណាគឺទី1គឺកប3អ្នកដែលសម្បះយ៉ាងគឺគាត់កប3មកមុនមកបន្តិចណាហើយមុនមកមុនដល់ម៉ោងសម្បះយ៉ាងណាកប3គាត់មកចូលម៉ាស៊ីនមុនបន្តិចមក ព្រោះដើម្បីដើម្បីអារម្មណ៍របស់យើងនឹងវាស្ងប់មុនយើងចាប់ផ្ដើមសម្បែងយ៉ាងហើយទី2យើងត្រូវបើសិនជាយើងអាចយើងស្វែងយល់អំពីអត្តន័យដែលអ៊ីម៉ាំសូត្រមានន័យថាពេលដែលអ៊ីម៉ាំសូត្រយើងយល់អត្តន័យហ្នឹងណាយើងយើងបដោតអារម្មណ៍របស់យើងទៅនឹងអត្តន័យដែលអ៊ីម៉ាំសូត្រទាំងហ្វាទីហាឬក៏ទាំងសូរ៉ាបើអាចបានអានឹងល្អមានន័យថាធម្មតាកាលណាយើងយល់អត្តន័យឬក៏យើងតាមនៅអត្តន័យហ្នឹងយើងអត់មានអារម្មណ៍គិតឡើយផ្សេងទេ ហើយទី3គឺដោយឧស្តាហ៍សាបានលើកឡើងអំពីហាទេណដប៊ីប្រើឲ្យយើង ពេលដែលយើងសុយោពេលដែលយើងជួសម្បីយ៉ាងកន្លែងដែលយើងត្រូវមើលគឺ ទីតាំងសុយន្តរបស់យើងយើងក៏មើលប្រេះប្រាស់កាលណាព្រឺប្រេះប្រាស់អារម្មណ៍មួយផ្សេងណាចិត្តតែឃើញនេះឃើញនោះចិត្តតែឃើញនេះតែឃើញនោះអញ្ចឹងដូចយើងអ្នកខ្លះក៏ថាពេលសំបីយ៉ាងហើយក៏ដឹងថាបង្អួចមិនសិតមានប្រមាណអីមានប្រមាណក៏រាប់រហូតក៏អត់បានទៅសៀមណាអញ្ចឹងអារម្មណ៍នេះជារឿងមួយផ្សេងអញ្ចឹងទាំងអស់នេះទេដែលជាមូលហេតុឲ្យថា100%ថា ឲ្យអារម្មណ៍របស់មនុស្សនឹងគឺនឹងពីដើមរហូតដល់ចប់នេះលំបាកណាស់ថាគូសក់នេះគឺលំបាកមែនទែនអញ្ចឹងបាននិយាយអ្នកខ្លះក៏ឈរសំបីយ៉ាងជាមួយគ្នាក៏ប៉ុន្តែផលបនគឺបានខុសគ្នាអាស្រ័យទៅលើការតាំងចិត្តអញ្ចឹងមានតែយើងព្យាយាមនឹងឯងមានព្យាយាមអឺធ្វើនៅអ្វីដែលអ៊ុលាម៉ាបានលើកឡើងមូលហេតុមួយចំនួនណាដែលលើកឡើងនឹងឯងដែលធ្វើឲ្យយើង មានលំនឹងត្រង់ថា 100%មានផោះតាំងចំណុចណាទៅធ្វើទៅដឹងនឹងហ្មងគឺមិនទេពុចិត្តមនុស្សនេះគឺវាងាករេងាករេមែនទេខ្ញុំសូមសូមអរស្រាយប៉ុណ្ណេះវ៉ាសឡាមអល់ហាំឌុលឡាខ្ញុំសូមអរគុណលោកសាស្ត្រចំពោះការបកស្រាយហើយពេលវេលារបស់យើងក្នុងកម្មវិធីនៅពេលនេះខ្ញុំសូមគិតថាវាជាពេលវេលាចុងក្រោយសម្រាប់កម្មវិធីរបស់យើងពូវាលើ15ជិត20នាទីហើយអញ្ចឹងជា ចុងក្រោយសូមគោរពថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលចំណាយពេលវេលាក្នុងការតាមដានស្ដាប់កម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់ហើយក៏មិនភ្លេចថ្លែងអំណរគុណចំពោះសិស្សទាំងពីរនិងក្រុមការងារផងដែរដែលបានចូលរួមធ្វើឲ្យកម្មវិធីរបស់យើងនេះដំណើរទៅក៏បានល្អអัลฮัมឌុលីឡាហើយក៏សូមខន្តីអភ័យទោសប្រសិនបើមានចំណុចខុសឆ្គងឬក៏លើសលួសឬក៏ការបកស្រាយកន្លែងតាណាខ្វះមិនពេញលក្ខណៈឬក៏ពាក្យសម្ដី លើកលោកត្រង់ទៅណាក៏សូមខន្តីអភ័យទោសហើយយើងខ្ញុំក៏សូមបញ្ជាក់ឡើងវិញថាវាជាការបកស្រាយ វាជាការផ្ដល់នៅអ្វីដែលជាចំណេះដឹងដែលពួកយើងគិតថាវាត្រឹមត្រូវស្របទៅតាមច្បាប់នៃសាសនាឥស្លាមរបស់យើងវាមិនមែនជាការកំណត់ដាក់បន្ទុកលើបុគ្គលណាម្នាក់ថាត្រូវតែ អនុវត្តតាមត្រូវតែគ្រប់អ្វីដែលយើងខ្ញុំបានលើកឡើងនេះទេគឺយើងទាំងអស់គ្នាគឺសុទ្ធតែជាអ្នករៀនដូចគ្នាអញ្ចឹងគ្រប់គ្នាមានសិទ្ធិក្នុងការស្រាវជ្រាវមានសិទ្ធិក្នុងការ ពិនិត្យពិច័យទៅលើអ្វី ដែលជាអំណះអំណាងមានបញ្ជាក់ក្នុងកូរ៉ាននិងសុនណាព្រោះថាការពិតមានតែមួយមិនអាចមានពីរទេអញ្ចឹងយើងទាំងអស់គ្នាសុទ្ធតែស្វែងរកការពិតស្វែងរកផលបុណ្យស្វែងរកបះឡាទាំងអស់គ្នាដូចនេះយើងមិនត្រូវគេហៅថាដាក់បន្ទុកលើនរណា ម្នាក់ឬក៏គៀបសង្កត់នរណាម្នាក់ដើម្បីឲ្យតាមយើងនោះទេប្រសិនបើយើង គាត់មានផោះតាងមានអំណះអំណាងដូចគ្នាអញ្ចឹងវាជាការយល់ឃើញអញ្ចឹងហើយបានយើងមានមកថា4ឬក៏លើសពី4នៅក្នុងសាសនាអ៊ីស្លាមរបស់យើងបង្ហាញពីភាពទូលំទូលាយរបស់សាសនាអ៊ីស្លាមអញ្ចឹងយើងមិនគួរឬក៏មិនត្រូវធ្វើសាសនារបស់យើងឲ្យចង្អៀតឲ្យពិបាករហូតពេលខ្លះคล้ายទៅជាការបែកបាក់ឬคล้ายទៅជាហិង្សានោះទេនេះវាជាចំណុចមួយដែលអ៊ីស្លាមហាម អឺមិនឲ្យយើងធ្វើទេអញ្ចឹងយើងគួរតែយកចិត្តទុកដាក់គួរតែស្វែងយល់ទាំងអស់គ្នា ស្វែងរកផ្លូវត្រូវទាំងអស់គ្នាអញ្ចឹងនេះវាជាអ្វីដែលយើងទាំងអស់គ្នាចង់បានហើយក៏ខ្ញុំគិតថាវាជាក៏ជាការចង់បានរបស់បងប្អូនយើងទាំងអស់គ្នាផងដែរគ្មាននរណាម្នាក់ចង់ឲ្យមានទំនាស់គ្មាននរណាម្នាក់ចង់ឲ្យមានបញ្ហានៅក្នុងសង្គមនោះទេក៏ប៉ុន្តែដោយសារតែការធ្វើប្រហែសឬក៏ការភ្លេចភ្លាំងមួយដោយប្រការណាមួយទើបធ្វើឲ្យរឿងខ្លះដែលកើតមានដោយប្រការណាមួយដែលគេហៅថាដោយអចេតនា ចឹងជាចុងក្រោយសូមដុអាបួងសួងពីអល់ឡោះសុបហានូវតាឡាសូមឲ្យបងប្អូនអឺបង ទស្សនិកជនទាំងអស់ក៏ដូចជាឧស្សាហ៍និងក្រុមការងារទាំងអស់ទទួលបានសុខសប្បាយស្លាមាត់ប្រកាសអំពីអល់ឡោះសុបហានូវតាឡាហើយយើងសង្ឃឹមថានឹងជួបគ្នានៅពេលក្រោយៗទៀតអ៊ីនសាអល់ឡោះ سبحانك اللهم وبحمدك اشهد ان لا اله الا انت استغفرك واتوب اليك